ការគិតរបស់មនុស្សយើងជាងកាលវាវាចិត្តតែអត់អត់ត្រូវតាមពាក្យដែលខ្លួនឯងនិយាយឬក៏ការនិយាយនឹងវាអត់ត្រូវជាមួយនឹងការពិតទេប្រាប់ថាស្រឡាញ់គេណាស់ដល់គេមានថ្មីទៅទៅកាប់គេចោលក៏មានដែរមែនទេអញលះបងគ្រប់យ៉ាងអីគ្រប់យ៉ាងពិនធៀបពិតណាមនុស្សអាលះគ្រប់យ៉ាងដើម្បីបាន គេហ្នឹងគឺអាត្មានិយមមហាហើយនោះមើលថ្ងៃណាព័រមៀនសង្សារបែកគ្នាហើយហ្នឹងណា ហើយស្រាប់តែគេការលេងឡើងទៅកាប់គេប៉ុន្តែស្រឡាញ់លះអីក៏លះដែរអារបស់ក្រៅខ្លួនហ្នឹងណានឹងមកពីអត់ស្គាល់ថាធាតស្រឡាញ់ពិតនឹងជាស្អីឃើញទេស្មានតែខ្លួនឯងស្រឡាញ់គេមែនតាមពិតស្រឡាញ់ខ្លួនឯងហ្នឹងប៉ុន្តែស្រឡាញ់វាជ្រុលស្រឡាញ់គេមែនឲ្យគេមែនប៉ុន្តែដើម្បីហ្នឹងអាអញ្ចឹងបានអាត្មាមានស្នេហាមិនចេះកើតទុកយូរធ្លាប់មានពីមុន ក៏ទុក2ថ្ងៃក៏ទុកតែ2ថ្ងៃស្រឡាញ់គេ5ឆ្នាំស្រឡាញ់តាំងពីអាយុជាង10ឆ្នាំអីកាលណាស្រឡាញ់មានខូចអីធម្មជាតិហ្នឹងកុំអោយទៅញ៉ែញ៉គេតាចិត្តស្រឡាញ់ប្រពុតអត់ហាមណាលោកលោកស្រឡាញ់គេបានតិចស្មាតស្មាតថាលេង អេគេស្រឡាញ់វិញក៏ស្រឡាញ់ទៅស្អីក៏ស្អីទៅហាមតែទៅញ៉ែហាមតែទៅប៉ះគេណាពីព្រោះចិត្តនេះបើពពុទ្ធដាក់សិក្ខាបទមួយថាលោកណាស្រឡាញ់គេខុសលោកមកប្រទេសនឹងខុសទាំងអស់ហ្នឹងគ្មាននៅមួយទេដូចច្បាប់ចឹងវិន័យគឺជាច្បាប់ ដូចច្បាប់អូស្ត្រាលីក៏ដោយច្បាប់ណាក៏ដោយចាប់ចោលបានទល់តែចោលនឹងមានសកម្មភាពណា បើមនុស្សត្រឹមតែមានចិត្តចោលចាប់អត់បានទេមែនទេមិនចឹងឡំឥឡូវមនុស្សហ្នឹងចង់លួចឃើញមាសគេចង់លួចប៉ុនគាត់អត់អត់លួចផងហ្នឹងទៅចាប់គាត់មិនអត់បានទេវាទៅតែចេញជាសកម្មភាពជាពាក្យសម្ដីបញ្ជាឲ្យគេទៅលួចឬក៏អាខ្លួនឯងទៅលួចត្មងអាហ្នឹងបាន បានចាប់ទោសបានវិន័យលោកសង្ឃដូចគ្នាត្រឹមតែចិត្តស្រឡាញ់គេកាត់ទោសងាប់ហើយ អស់ហើយលីងណាអាត្មានិយាយដឹងទៅចឹងចេះប្រយ័ត្នទៅកុំខើឃើញលោកបួសបួសកុំទុកចិត្តពេកយកលេងនិយាយនិយាយឲ្យដឹងហ្នឹងហើយមានអីល្អជាងការសង្រួមការប្រយ័ត្នទេហ្នឹងហើយដោយការដឹកនាំស្អីក៏ដោយដឹកនាំសមាគមក៏ដោយដឹកនាំប្រទេសក៏ដោយកុំទៅទុកចិត្តអាចិតហ្នឹងនោះមានតែច្បាប់ទេដែលអាចទុកចិត្តបាន ហ្នឹងហើយលុយកាក់សមាគមលុយកាក់វត្តស្អីក៏ដោយសំខាន់គឺបញ្ជីស្នាមហ្នឹងហើយកុំថាហេទុកចិត្តប្រគល់គាត់មិនបាច់គិតកុំទុកចិត្តថ្ងៃហ្នឹងចិត្តល្អវាមិនតាន់តល់វាមិនអីទេមែនទេថ្ងៃណាមួយប្រពន្ធរស់រឿងខ្លាំងហ៎ខ្ចីសិនអញចេះចុះញ៉ៃញ៉ៃពេញនឹងឯងហ្នឹងហើយអញ្ចឹងមិនចាស់និយាយថាម៉េចចេះមិនឈ្នះចង់ត្រង់មិនឈ្នះតល់ ឃើញទេចេះវាមិនស្នះចង់តែចង់ធ្វើផ្ដេសផ្ដាចេះមែនប៉ុន្តែចង់ដល់ត្រង់ត្រង់ត្រង់ដល់តល់មកដល់ណាសម័យពលពនចេះលួចដលងលួចអីបាត់ វាតល់មែនទេវាឃ្លានពេកធ្វើម៉េចអាហ្នឹងហ្នឹងហើយអញ្ចឹងការសិក្សាពីធัวឬក៏ធัวដែលពុទ្ធដែលបរៀនមកហ្នឹងអត់មានសិក្សាពីអីទេសិក្សាតែពីខ្លួនយើងហ្នឹងឯង ហើយការដែលយើងអាចជួយមនុស្សបានវាចេញពីខ្លួនយើងនឹងដឹងថាតម្រូវការរបស់ខ្លួនយើងអីខ្លះហ្នឹងបានបានយើងធ្វើឧបមាមកអញ្ចឹងបានស្មាននឹកឃើញប្រធានពេទ្យមួយពេទ្យកម៉ាអង្គរញញឹមដែលស្គាល់ពេទ្យហ្នឹងអត់សូវល្បីដូចគាត់ថាបុផាទេប៉ុន្តែថ្ងៃមុនគេធ្វើប៉ុនគម្រប់20ឆ្នាំមកពេទ្យហ្នឹងហើយព្យាបាលក្មេងខ្មែរយើងដែលអត់គិត ប្រាក់ហ្នឹង2លាន5សែនអ្នកជាណា ប៉ុន្តែកាន់អត់សូវល្បីពីព្រោះគាត់ផ្សព្វផ្សាយទៅទៅបរទេសជំនួយអីហ្នឹងយកតែពីបរទេសមកណាពីជប៉ុនគាត់មកមើលប្រវត្តិដែលគេសម្ភាសហ្នឹងហើយគេធ្វើវីដេអូកាលជាង20ឆ្នាំមុនហ្នឹងគាត់មកលេងអង្គរវត្តណាហើយឃើញក្មេងម្នាក់ម្ដាយពុកហ្នឹងយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តហ៎ហើយអត់បាន ទទួលការព្យាបាលដែលត្រឹមត្រូវព្រោះអត់លុយ តែគាត់ចេះតាមមើលទៅមិនយូរប្រហែលក្មេងហ្នឹងក៏ស្លាប់ទៅអញ្ចឹងគាត់មកដើរលេងហ្នឹងអត់សុបាយទេមកអង្គរហ្នឹងណាគាត់ត្រឡប់ទៅវិញទៅអាមេរិកទៅអីទៅជួបមិត្តភ័ក្ដិគាត់គាត់ថាមនុស្សគួរតែទទួលបាននៅអ្វីដែល ដែលមនុស្សផ្សេងផ្សេងទទួលបានដូចជាកូនគាត់យ៉ាងដែរអញ្ចឹងនៅក្នុងពេទ្យហ្នឹងគាត់បរៀនពេទ្យទាំងអស់ថានៅពេលដែលព្យាបាលក្មេងហ្នឹងត្រូវដាក់កូនក្មេងទាំងអស់ហ្នឹងជាកូនរបស់យើង បានតែឯងអាចមានចិត្តព្យាបាលក្មេងដោយល្អបានឃើញទេអាហ្នឹងចេញពីធម៌របស់ព្រះអង្គត្រាស់មិញឃើញទេណាយើងស្រឡាញ់ខ្លួនយើងយ៉ាងណា យើងស្រឡាញ់កូនយើងយ៉ាងណាចុះកូនគេឈឺដូចគ្នាហ្នឹង ចឹងបានអាត្មាជាគិតថា20ឆ្នាំឥឡូវគាត់ក៏កាន់តែចាស់ដែរគាត់ថាបុផាគេស្គាល់ច្រើនបានពេលហ្នឹងអាត្មាជាមានបំណងចង់ឲ្យគេស្គាល់ដែរអឺអត់យកលុយដូចតែគាត់ថាបុផាចឹងដែរហើយបន្ថែមដែលល្អបំផុតនោះពង្រៀនឪពុកម្ដាយទៀតពេលហ្នឹងឧទាហរណ៍ថាឥឡូវយកក្មេងទៅព្យាបាលចឹងមិនមែនថាព្យាបាលជាបកគលឲ្យវិញទេពង្រៀនឪពុកម្ដាយហ្នឹងឲ្យ ដឹង ថាកូននឹងឈឺអីវាមកពីមូលហេតុអីហើយត្រូវការពារកូនដោយវិធីណា នេះវាល្អអាតំណឹងទៀតហ្នឹងអញ្ចឹងហើយគាត់នឹងជនជាតិជប៉ុនដែរថ្មជាតែគិតថា20ឆ្នាំហើយគាត់ក៏កាន់តែចាស់ហើយអីលោតគាត់យ៉ាងម៉េចយ៉ាងម៉េចទៅបើយើងខ្មែរយើងនៅក្នុងប្រទេសហ្នឹងយើងអត់នាំគ្នាសហការគ្នាជួយទេ វាអាចបាត់ទៅវិញមិនមែនខាតជប៉ុនទេខាតខ្មែរយើងនឹងតែហ្មងមែនទេហ្នឹងហើយ ដែលអាត្មានិយាយនេះដោយសារអ្នកតាម লাই នេះខ្មែរយើងឃើញច្រើននៅ ក្នុងប្រទេសអឺវាជាគួរតែដល់ពេលវេលាមួយធ្វើទេវតាខ្លួនឯងឈប់សង្ឃឹមទេវតាលើមេឃពួកយើងតែចូលឆ្នាំយើងសុំទេវតាមែនណាគួរតែធ្វើទេវតាខ្លួនឯងណាទេវតាខ្លួនឯងមានន័យថាម៉េច នៅពេលដែលយើងคล้ายជាមនុស្សស្អាតស្អំជាមនុស្សល្អហើយជា មនុស្សចេះជួយវិភាគទានទៅដល់សង្គមហ្នឹងឯងមនុស្សទេវតាហើយទេវតាហ្នឹងងាយពឹងណាពឹងឆាប់បាន ទេវតាលើមេឃហ្នឹងពិបាកពឹងណាមែនទេសួរមិនឆ្លើយខលមិនចូលអ៊ីមែលមិនដល់ដឹងនៅឯណាប៉ុន្តែបើមនុស្សទេវតា ហៅគ្នាលឺអីមែនទេណាអាត្មាចង់ឲ្យខ្មែរយើងនឹងឈប់ដើរតួអ្នកក្របើមានចរិតឈប់ធ្វើអ្នកក្រមកថាអាចធ្វើបានខ្មែរយើងប៉ុន្តែនៅតែដើរធ្វើចរិតអ្នកក្ររាល់ថ្ងៃនេះបើធ្វើចរិតអ្នកមានបានបានដែរខ្វាយអ្នកមានឡានទៅនៅ ទៅនៅ ហ្នឹងហើយប៉ិនគ្រាន់តែនៅតែធ្វើអ្នកក្រអញ្ចឹងពីព្រោះអីពីព្រោះនៅពេលដើរចរិតជាអ្នកក្រមិនមែនជាអ្នកមានបុណ្យទេជាអ្នកខ្វះបុណ្យបុណ្យប្រែថាពេញបើយើងចេះធ្វើទៀនតាមការបង្រៀនរបស់ព្រះពុទ្ធទៀននឹងជាទៀនភោរផង់ណា ដូចជប៉ុនគេធ្វើបានញាតិញោមគេធ្វើបានគេដូចជាមិនសង្វាតថាចូលប៉ុណ្ណេះទៅសេដាក់អញ្ចឹងពហិយអត់គេអត់ខ្វល់រឿងអញ្ចឹងយើងវាជាប់ធ្វើទៀនរហងៃធ្វើវាអត់វាអត់ឆ្លាស់ដូចតែយកលុយទៅទិញអីអញ្ចឹងណាឥឡូវអាត្មាឧទាហរណ៍អាត្មាឆ្លាញ់នារីណាម្នាក់ទិញជៀនមួយឲ្យគេ ហើយចង់បានអីពីគេចង់ស្រឹកស្នាគេអាហ្នឹងគេហៅថាទៀនទេអាហ្នឹងអត់ទេអឺឥឡូវចង់ចូលពហិខ្ញុំចង់ចូលតណៈហើយដាក់ឈ្មោះខ្ញុំតណៈគឺវាជាពាក់ឯងហើយដល់ឆ្លោះគ្នាអានេះចូលខាងមុខអានេះចូលខាងក្រោយទៅឆ្លោះគ្នាអាធ្វើប៉ុនហ្នឹងទៀតណាចឹងបានជនជាតិជប៉ុនមួយគាត់និយាយថាគឺជារឿងអសិលធម៌ណាស់ដែលមនុស្ស ជួយមនុស្សម្នាក់ហើយយកអា credit ជាអ្នក ជួយទៅដាក់សាធារណៈដើម្បីបានអាអា credit ថាជាអ្នកជួយហ្នឹងណាការជួយដល់ពិតប្រកបគឺបំណងចង់ឲ្យវត្ថុបំណងចង់ឲ្យតអ្នកដែលយើងត្រូវជួយនឹងបានរួចផុតទុកតែប៉ុណ្្នឹងឯងអានឹងជាលំអរបស់អ្នកជួយអញ្ចឹងបានមើលជប៉ុនគេជួយតណារាប់លានរាប់លានដែលដែលឃើញឈ្មោះអ្នកជួយនោះគេឃើញតែទឹកលុយហើយតំណាងរដ្ឋាភិបាលតំណាងសមាគមតំណាងស្អីស្អីគេ ដូចយើងនេះមានសមាគមចេះអាត្មាអឺចេះតែគិតឃើញយ៉ាងដែរថាខ្មែរយើងច្រើនណាស់នៅនេះហើយយើងមានសមាគមទៀតហ្នឹងប្រហែលប្រហែលណាលោកនៅ នៅមែលប៊នយើងខ្មែរប្រហែលប្រហែលលោកប្រហែល15000ច្រើនហ្នឹងហើយប៉ុន្តែយ៉ាងណាបើនិយាយពីការជួយជាតិ ជួយប្រជាជនខ្មែរវិញខ្មែរនៅតែឃើញថាខ្មែរនៅ ក្រៅប្រទេសលះបង់ច្រើនណាស់តាមរយៈសមាគម ក្តីតាមរយៈវត្តអារាម ក្តី តាមរយៈឯកជនក្តីគិតបងប្អូនគិតម៉ែឪគឺអ្នកចេញមកក្រៅហ្នឹងហ្មងអ្នកគិតខ្លាំងហ្មងមែនទេមិនតែមកនេះទៅកូរ៉េទៅស្អីអ្នកនៅស្រុកមានផ្ទះនៅហ្នឹងដោយសារអីអ្នកកូរ៉េអ្នកអីនោះប៉ិនដល់ឲ្យតែនៅក្នុងស្រុក ដើរតួអ្នកក្រហ្មងជុំបី មានឡានជិះវីឡាធំក៏ដោយ មិននឹងល្មិចអត់សូវចេះជួយទេអីដល់ខណៈមកនៅអាមេរិកនៅអូស្ត្រាលីដូចរៀងចង់ផ្ញើលុយទៅស្រុកនេះវាចេះវាឆ្ងល់ចឹងបើថានៅស្រុកហ្នឹងមិនមែនក្រទេណាអ្នកខ្លះមិនមែនក្រទេឡាន2 3ផ្ទះគ្រប់ខេត្តក៏មានដែរប៉ុន្តែគាត់នៅតែដើរតួអ្នកក្រ ដូចជាខ្មែរក្នុងស្រុកដូចមិនត្រូវជួយគ្នាអាម៉េចទៅចឹងទៅណាដល់នៅអូស្ត្រាលីបានជួយឲ្យខ្លះទៅបេះចការនឹងបាក់ចងាប់ហ្នឹងណាមែនទេហ្នឹងហើយហ្នឹងហើយនៅនោះទោះបីមានប្រមាណក៏ដោយឲ្យតែឃើញបងប្អូនពីក្រៅទៅដឹងតែចង់បានទៀតហ្នឹងល្មិចមិនស្មាននិយាយទាំងអស់ហើយណានិយាយអ្នកខ្លះស្មានធ្លាប់ឃើញហ្នឹងហ្នឹងហើយតែមានអ្នកក្រៅទៅហ្នឹងដើរស៊ីចាយអីអ្នកក្រៅអី ចេញចុះអេថាគ្នាអ្នកក្រស្មានថាទេអ្នកខ្លះនឹងមានជាងអ្នកអាមេរិកនាងអ្នកអូស្ត្រាលីយើងនេះស្មានមិនតាន់ឃើញមានណាស់នេះមានព្រឿងព្រឿងអីនៅស្រុកខ្មែរបានមានមែនតែនហើយតកែស្រុកនេះមានស្រួលទេតកែនំប៉័ងអីនេះពិបាកណាស់លៀងប្រគុណឲ្យអ្នកលក់ទេណាមែនអត់បើយើងជួលគេមកលក់បានតែត្រឹមលក់តា ប្រើគេទៅលៀងប្រគុណខុសរឿងគេប្តឹងណាពួកគេយើងជួលគេជួលតាមកលក់តាហើយលើប្រើគេទៅជូត floor ជូតអីលើសអាហ្នឹងគេអាចប្តឹង តកែឬស្រួលមានស្រុកខ្មែរទេតែតកែស្រុកនេះអត់ស្រួលហ៊ានជួលកាលហ្នឹងស្មើសួរលោកអ៊ំកាលហ្នឹងអ៊ំស្រីនៅ ណាចេញពីធ្វើការទៅវិញទៅបោកខោអាវខ្លួនឯងទៅដាំបាយខ្លួនឯងស្មាសួរគាត់ថាយល់អ៊ំមិនកុំហៅអ្នកមើលអីមួយទៅ កាលហ្នឹងជូនស្មាទៅភ្នំស្អីភ្នែកស្អីក្រហមហើយលោកគាត់ថាស្រុកនាងជួលមនុស្សមកមើលការខុសត្រូវក្នុងផ្ទះដល់កណាមិនបាច់ចាយប្រាក់ខែខ្លួនឯងណាប្រាក់ខែអ្នកបម្រើក្នុងផ្ទះចង់ថ្លៃជាងធ្វើនៅរោងចក្ររោងអីផងព្រោះ ឃើញទេតើគេធ្វើរាប់ម៉ោងយកនឹងចឹងចឹងថ្មសំដែងធัวថ្ងៃនេះអត់មានអីទេថ្មដឹងតែញាតិញោមចេះអស់ហើយរឿងធัวអារឿងពាក់ព័ន្ធចូលឆ្នាំខ្មែរអីអីហ្នឹងហើយកាលមុនថ្មនិយាយពីអឺអឺមនុស្ស5យ៉ាង មាន មនុស្សសនិរិយកោមនុស្សនរកមនុស្សសពេតោ មនុស្សប្រែតក្លប់និយាយហ្នឹងហ៎ មនុស្សសមនុស្សសោ មនុស្សទេវោមនុស្សតិរិឆានោអញ្ចឹងមិនថ្មចង់ឲ្យយើងស្វែងរកពោះពេលនេះពេលចូលឆ្នាំខ្មែរប្រពៃណីខ្មែរយើង តែងតែធ្វើរៀនទេវតាមិនអញ្ចឹងណាហ្នឹងហើយទិសចំពោះទេវតាថែរក្សាហ្នឹងក៏មានចុះមានអមនុស្សមានទេវតាអីចឹងមែនប៉ុន្តែកុំភ្លេចរកទេវតាមែនតែនមនុស្សទេវតាថ្មចង់ឲ្យយើង ស្គាល់មនុស្សទេវតាឬក៏ធ្វើខ្លួនឯងឲ្យទៅជាមនុស្សទេវតា ណាមនុស្សទេវោព្រះអង្គហៅមនុស្សទេវោគឺមនុស្សមានធោហិរិការខ្មាស់បាបខ្ពើមបាបមនុស្សសុចរិតទៀងត្រង់ចេះជួយគេជួយឯងជាទីពឹងរបស់មនុស្សនឹងឯងហៅថាមនុស្សទេវោហើយមែនតេនទៅសម្រាប់ទេវតាមែនតេនព្រះអង្គឲ្យតែឧទ្ទិសបុណ្យទេអញ្ចឹងហៅថាទេវតាបលីណាមិនឲ្យសុំអីទេតែបើឲ្យពឹងពាក់ឲ្យពឹងពាក់មនុស្សទេវោព្រោះមនុស្សទេវោទៅពឹងបាន ចឹងណាឥឡូវយើងត្រូវការមនុស្សទេវោឬក៏ទេវតាលើមេឃហ្នឹងទេវតាលើមេឃមិនដឹងទេហើយចឹងបានក្មេងម្នាក់គាត់ខំរៀនរៀនគាត់រៀនផងធ្វើការផងដល់ពេលប្រឡងជាប់ម៉ែក៏អត់ឲ្យទឹកចិត្តគាត់ថាកុំតែអញបន់ទេកុំអីមិនជាប់ទេវាទៅជាចឹងទៅណាអាក្រេឌីតនឹងបានទៅខ្មោចបានទៅព្រាយអស់ទៅអាប្អូនកូននេះខំសឹងអីអត់ បាន credit ទៅខ្មោចបាត់ហ្នឹងហើយក្មេងស្ដាប់ថ្មយល់អ្នកស្ដាប់ថ្មយល់ក្មេងៗច្រើនពួកគេស្ដាប់តាមម្ដេច page តាម YouTube តាមអីណាហ្នឹងហើយអាត្មាក៏ធ្លាប់ចឹងដែរការក្រុនពុះវៀនហើយដល់ពេលជាទៅពួកញាតិញោមក៏ដឹងថាអាត្មាមិនចូលចិត្តចឹងទេប៉ិនដល់ពេលជាហើយក៏ទៅនិយាយប្រាប់គេ កុំតែកត់យកទឹកមុនឲ្យឆាន់កុំគេគ្មានជាអីស្មាវាអត់ដងគាត់យកទឹកមកកែវឲ្យចុះស្មាទឹកសុទ្ធធម្មតាអេពេតខំមើលឡើងណានេះពេតនឹងអត់ប្រយោជន៍ឃើញទេអញ្ចឹងបានការយល់ដឹងនឹងសំខាន់ណាស់បើសិនជាមានអាជ្រាបការយល់ដឹងឲ្យបានច្រើនជាពិសេសក្នុងស្រុកយើងអឺ ទៅធ្វើរឿងផ្ដេសផ្ដាស់ដែលអត់ប្រយោជន៍នឹងច្រើនណាស់ជួនកាលទៅថ្វាយអង្គមអស័យឫស្សីដែលគេកាប់យូរហើយវានឹងហើយវាមានអាក្បាលកងុកចេះនោះដល់វាត្រូវទឹកទៅវាឡើងពោខៀវក៏ថាងនាកអីនាកពាន់ណាក្បាលនាកអាជែកអាដងដោះមកចេញមកវារៀងកដាញ់កដាញ់អានឹងថានាកទៀតណាំគ្នាគោរពហើយធ្វើពិធីកម្មមិនចេះអស់លុយតិចទេ Mm-hmm. យើងមើលជនជាតិភាគតិចយើងថាល្ងងណាជនជាតិភាគតិចជនជាតិភាគតិចញាតិញោមដឹងទេជនជាតិភាគតិចខ្មែរយើងណានៅជាជាយោពីមុនការដីមិនតាន់សម្បទានវាសបោដីយោឲ្យតែមានមនុស្សស្លាប់មួយមិនធ្វើរើដុតដុតផ្ទះចោលហ្នឹងហើយដុតដុតចោលហើយទៅរើសកណិតកណាត់ឈើធ្វើផ្ទះមួយទៀតនៅកន្លែងថ្មីបើឥឡូវធ្វើលេងកើតអស់ដី ប៉ុន្តែនៅទៀតនៅចេះទៀតដូចថាអ្នកអ្នកនៅរស់ពីមុនធ្លាប់ប្រើអីជិះម៉ូតូក៏ដោយឡានក៏ដោយស្អីក៏ដោយឲ្យតែបោះអ្នករស់ហ្នឹងតែស្លាប់កប់ឲ្យទៅនៅធ្វើចឹងទៀតហ្នឹងហើយដល់ចិនគេរៀងឆ្លាតបន្តិចគេធ្វើអាខ្លែងខ្លាយមែនទេហ្នឹងហើយឆ្លាតជាងនោះបន្តិចគេធ្វើអាខ្លែងខ្លាយហ្នឹងនៅតែអស់លុយក៏ប៉ុន្តែរៀងឆ្លាតបន្តិចវាកាត់បន្ថយចំណាយហ្នឹងហើយបើកប់ម៉ូតូហ្មងអស់រាប់ពាន់ កប់ឡានមែនតេនមកអស់រាប់ពាន់ហើយមកថ្មឃើញមែនតេនគឺគឺដាក់កង្ហល់ទូរទស្សម៉ូតូហើយអាភ្នោគេឡង់ណាណាតាំងពីប៉ុណ្ណេះមកបោះកាន់តែច្រើនភ្នោកាន់តែធំឲ្យតែងាប់មួយក្រម្ដងហើយអីឆោតដល់ល្ងងអាហ្នឹងឆោតអះឆោតឬស្លាប់ហ្នឹងហើយ អញ្ចឹងបើឲ្យអ្នកទាំងអស់គ្នាមើលអ្នកទាំងអស់គ្នាហ្នឹងយើងកាដូឆោតប៉ុន្តែឲ្យគាត់មកមើលយើងវិញមកមើលអ្នកដុតផ្ទះដុតអីគាត់ថាឆោតអស់គ្នាមែនទេព្រោះផ្ទះខ្លះធ្វើឡានធប៉ុនប៉ុនឡានមែនតេនអាឡានទំនើបទំនើបមកធ្វើស្អាតស្អាត1 2 300 500ក៏មានដែរហើយផ្ទះថ្ងៃមកឃើញគេដុតផ្ទះ3 4ជាន់ហ្នឹងហើយឃើញទេ ឥឡូវយើងគិតមើលនៅក្នុងសង្គមយើងអាថ្មគិតថាមិនតិចជាង1លានគ្រួសារទេដែលធ្វើពិធីដុតហ្នឹងអាថាមិនតិចជាង1លានគ្រួសារឥឡូវសាកលះបងមួយឆ្នាំសាកមើលថាចំណាយលុយសម្រាប់ដុតផ្ទះចោលហ្នឹងណាពីមុនឧទាហរណ៍មួយឆ្នាំធ្វើអស់200 300ឥឡូវថាចំណាយតែមួយឆ្នាំតែ200ម្នាក់ហ្នឹងហើយកុំធ្វើអាឆេងមេងហ្នឹងហើយនាំគ្នាយកទៅធ្វើជាស្អីមួយសម្រាប់ជួយ សង្គមធ្វើថ្នល់ធ្វើនេះធ្វើនោះអីបានណាមែនទេបានច្រើនទេច្រើនណាស់ចំណាយអត់ប្រយោជន៍នឹងច្រើនណាស់នៅថៃគេជឿដែរញាតិញោមប៉ុន្តែគេមានល្អអញ្ចេះឧទាហរណ៍រាល់បុណ្យសង្ឃទានក៏ដោយកតញ្ញូក៏ដោយរាល់គេធ្វើគឺគេឲ្យមានចំណែកវាមានចំណែកជួយ ទៅមន្ទីរពេទ្យ មានចំណែកជួយទៅសាលារៀនមានចំណែកជួយកសាងថ្នល់អញ្ចឹងគេអញ្ជើញខាងពេទ្យមកអញ្ជើញខាងរដ្ឋអំណាចមកអញ្ជើញខាងអីមកគេអញ្ជើញមកយកលុយតាពេលបុណ្យឃើញវាមានប្រយោជន៍ទេអាហ្នឹងជាការចូលរួមចំណែកនេះយើងបើសិនជាអញ្ចឹងអញ្ចឹងដែរល្អដែរតម្រាប់ណាល្អល្អយកទៅមែនទេអាតម្លាប់ប៉ាត់ផ្សៅគប់គ្នានឹងបាច់យកទេអានោះ ទម្លាប់គ្រោះថ្នាក់អញ្ចឹងចឹងបាច់យកទេប៉ិនយើងយកតែអាណាគ្រោះថ្នាក់បាទមកសៅទៅដាក់ទឹកគប់ទៅចូលឆ្នាំហ្នឹងនៅពោធិ៍សាត់មួយបែកភ្នែកដល់លើដាក់ទឹកឲ្យអាដុំតកកនោះផាំងគ្នាជិះឡានអាឡានត្រង់ផាំងមកបែកភ្នែកមកហូរឈាមច្រាវយើងយកតែអាណាខូចខូចហ្នឹងកន្លែងល្អអត់យកហើយដល់ថៃគេយកពីយើងទៅវិញយកតែល្អដូចសាពះគ្នាជំរាបសួរ ថៃគេយកអើស្អីស្អីស្អីក្បាច់ចម្លាក់ស្អីស្អីឥឡូវហ្នឹងឲ្យតែឃើញសាពះអញ្ចឹង Are you from Thailand ថៃគេយកពីយើងយកអាក្រក់យើងយកល្អចុះយើង copy មកវិញបានស្អីគេបែនប៉ែតម្សៅបែកស្លុយស្អីញីកែងជើងអោះស្អី នឹងហេអាជិះទឹកជិះអីគិចម៉ូតូចលឹងចលឹងស្មានថាវាអត់មានសេរីសួស្តីអីទេអានោះហ្នឹងហើយឥឡូវចិត្តមកដល់ហើយហ្នឹងហើយអញ្ចឹងពួរដែលអាត្មាឲ្យ សម្រាប់ ឆ្នាំថ្មីជាពួរពិត ហើយជាយន្តស័ក្តិសិទ្ធិរបស់ពុទ្ធខ្ញុំចង់បានទេអាត្មាមិនដែរឲ្យយន្តទេណានឹងមុនពូកែស័ក្តិសិទ្ធិ ការពារខ្លួនបានគ្រប់ពេលវេលាហ្នឹងហើយជាមុនស័ក្តិសិទ្ធជាមុនការពារខ្លួនបាន មានតែពីរឯងសម្រាប់ធ្វើដំណើរសម្រាប់និយាយស្ដីសម្រាប់ធ្វើកិច្ចការងារអីសពគ្រប់ទាំងអស់នោះគឺសតិនេះមួយ ហើយនឹងសម្បជញ្ញៈនេះមួយហៅថាលោកកបាលធัวឬក៏ធัวមានឧបការៈច្រើន ជាធម៌រក្សាលោកនេះសតិគឺសេចក្តីដឹងខ្លួននៅពេលបើកបរតែស្វឹងលែងដឹងហើយមិនទេដឹងថាយើងកំពុងធ្វើអីកុំនិយាយទូរស័ព្ទគ្រោះថ្នាក់ឃើញទេស័ក្តិសិទ្ធទេស័ក្តិសិទ្ធទេហ្នឹងហើយសម្បជញ្ញៈគឺថាដឹងខ្លួនជានិច្ចថាកំពុងធ្វើអីហើយសតិនឹងភ្ញាក់រលឹកបើទោះវាវគ្គម្ដងម្ដងអីគឺភ្ញាក់រលឹករឿយរឿយរឿយនឹងជាមុនស័ក្តិសិទ្ធមុនពពុតឯហ្នឹង ហ្នឹងហើយបើមុនអីផ្សេងមិនអោយមនុស្សមានស្មារតីខ្លួនឯងក្នុងការធ្វើអីទេមិនស័ក្តិសិទ្ធទេខ្វះអីអំបោះក្រហមក៏ដោយស្អីក៏ដោយកិនក្បាលឡើងខ្ទេចអំបោះក្រហមនៅដៃហ្នឹងវាមានទៅជួយស្អីវាអាហ្នឹងមែនទេហ្នឹងហើយអញ្ចឹងឆ្នាំថ្មីជីវិតថ្មីអានឹងមួយញាតញោមនេះមិនសូវចង់និយាយបានទេ ចង់និយាយនឹងឲ្យជាព័ត៌មានដល់ខ្មែរយើងនឹងឲ្យគាត់ប្រយ័ត្នខ្លួនគាត់ពេលឆ្នាំថ្មីនឹងបោកសរុបឲ្យតែបោកសរុបគឺបោកឲ្យរឿងងាប់ហ្នឹងហ្មងហ្នឹងស្លាប់ប៉ុណ្ណេះលបួសប៉ុណ្ណេះហើយដែលគ្រោះថ្នាក់មែនទេអ្នកនៅភ្នំពេញឬក៏អ្នកដែលមានឡានមិនដែលបើកទៅផ្លូវឆ្ងាយហេតុអីបានអ្នកតាក់ស៊ីគេរត់ទៅមកទៅមកងាយគ្រោះថ្នាក់ដោយសារគេដឹងស្ថានភាពផ្លូវ ហ្នឹងអាកន្លែងណាក៏លុកកន្លែងណាស្អីគេដឹងហើយយើងនៅបំពេញយូរហើយធ្វើការជីកទៅលេងទៅពេលហ្នឹងហើយចិត្តវ៉ាតាមគេគ្រោះថ្នាក់ពេលទេអាវ៉ាតាមគេនឹងអត់ដឹងស្ថានភាពផ្លូវហ្នឹងអាវ៉ាតាមគេអញ្ចឹងផ្ដាំនេះជាពោឆ្នាំថ្មីហើយនងពោមែនទេណាពោថែជីវិតយកមកផ្ទះវិញហ្នឹងអស់ជីវិតអស់ហើយ ហ្នឹងហើយកុំកុំឲ្យតែឃើញគេលឿនលឿនតាមគេឲ្យគេវ៉ាវ៉ាតាមគេអាវ៉ាបន្តគ្នាហ្នឹងគ្រោះថ្នាក់តាបើយើងវ៉ាចាំឆ្លាស់តែឯងចាំវ៉ាកុំអាវ៉ាតាមគេឃើញគេវ៉ាទៅវឹបវ៉ាដែរអីសាវៈមកពីនោះមកហ្នឹងហើយហ្នឹងគ្រោះថ្នាក់តែអញ្ចឹងឯងអ្នកដែលគេបើករាល់ថ្ងៃមកអត់សូវអីវិញទេយ៉ាប់តែអ្នកបើកម្ដងម្ដងចេញទៅដើរលេងឲ្យវាសុបាយមិនសុបាយទៅទៅមនុស្សមកវិញដឹកខ្មោចហ្នឹងហើយ ហើយជាពរពិតដែលត្រូវ ផលិតដោយខ្លួនឯងមិនអាត្មាអ្នកឲ្យអាត្មាគ្រាន់តែប្រាប់ទេណាអត់មានបន្ទោសអីច្រើនទេព្រោះដល់ពេលហ្នឹងត្រូវដើរត្រូវទៅជួបមិត្តភ័ក្តិទៅទៅជួបបងប្អូន នឹងប៉ុណ្្នឹងឯងហើយញាតិញោមមានចង់សាកសួរអីទេបាទជាធម្មសបាយចូលឆ្នាំថ្មីយើងមើលចាស់ទៅស្លាប់អស់អីទៅសួរព្រោះនៅនោះ ទោះបីយ៉ាងបានសេចក្តីសុខហើយខ្ញុំមុនហៅថាខ្ញុំកណ្ដាលរាល់ថ្ងៃហ្នឹងគឺថាទៅទៅទៅវត្តហ្នឹងហើយទៅវត្តហើយទៅទៅទៅធ្វើការធ្វើការបាទបាទស្ដាប់លោកអីចឹងហោហើយប៉ុន្តែអ្នកខ្លះមកប្រាប់ឲ្យធ្វើចឹងគេអត់ព្រមធ្វើការបាទ ជីវិតប្រែថាម៉េចជីវិតជីវិតប្រែថាម៉េចខ្ញុំមិនដឹងទេជីវិតណាប្រែថាម៉េចជីវិតអង់គ្លេសហៅថា life uh the period between birth and death right អានឹងក្នុងវចនានុក្រមគេបញ្យល់អញ្ចឹងបាទតិចទៅស្លាប់អស់បាត់ហើយនេះ អឺដល់រស់ជីវិតនឹងប្រែថាម៉េចឲ្យឃើញសិនដល់ដឹងថារស់ម៉េចហ្នឹងហើយហ្នឹងហើយប៉ុណ្្នឹងវាតទេស្រាប់ចឹងតែ ប៉ុន្តែទៅវត្តហ្នឹងគឺសួរទៅធ្វើអីទៀតឥឡូវយើងថាលើកថាឥឡូវគេទៅចូលចិត្តរំច្រៀងឬក៏កាប់ចាក់អីវាមិនកើតបើទៅសួរថាមើលវាទៅវត្តហ្នឹងវាបានស្អីហើយប៉ុនហ្នឹងស្អីគេបាទស្មាឆ្ងល់ម្ដង ហើយបើគេសួរថាយកទៅតាមណាយកទៅតាមស៊ីណាហើយយកទៅតាមណាហ៎គួរប្រាប់ហ៊ុនសែនថាទៅទៅទៅខ្លួនទៅអឺ បើយើងនិយាយថាចង់ឲ្យគេអញ្ចេះចង់ឲ្យគេអញ្ចោះហ្នឹងណា impossible ហ្នឹងហើយចឹងបានមេគាដ៏ត្រឹមត្រូវមួយ របស់ពពុទ្ធហ្នឹងដូចខ្មែរនិយាយមិញផ្ដើមពីខ្លួនយើងចឹងណាផ្ដើមពីខ្លួនយើង be yourself ត្រូវតែជាខ្លួនយើងបញ្ជាក់ថាតើភាពជាខ្លួនយើងហ្នឹង ដែលយើងយល់ថាអញ្ចឹងល្អហ្នឹងល្អបែបម៉េច នឹងរួចទៅអ្វីដែលជាទង្វើអ្វីដែលជាទម្លាប់អ្វីដែលជាការធ្វើរបស់យើងនឹងវាអាចជាឥទ្ធិពលជាឥទ្ធិពលដល់ដល់អ្នកដែលជុំវិញយើងនឹងឯងអឺយើងកុំគិតរឿងអ្នកចូលចិត្តមិនចូលចិត្តដូចអ្នកមិនចូលចិត្តអាត្មាច្រើនជាងអ្នកមិនចូលចិត្តញោមអាត្មាដឹងញោមដែលគេជេរម្ដង100នាក់ឯង ស្មាធ្លាប់ស្មាគេជេរម្ដងទាំងវងប៉ុន្តែឥឡូវវាអាត្មាចាត់ទុកអាពាកទាំងពីរហ្នឹងជាផ្កាអមផ្លូវពាកនិន្ទាពាកសរសើរអីហ្នឹងថាជាផ្កាអមផ្លូវចុះសម្រាប់ផ្លូវយើងដើរណាវាអត់អីទេប៉ុន្តែសំខាន់តែយើងធ្វើត្រូវអត់ ហើយនៅពេលដែលយើងធ្វើត្រូវហើយយើងទើសជាមួយអ្នកអ្នកនៅចិត្តចិត្តយើងប្រាំស្រាប់ហ្នឹងអាហ្នឹងក៏មិនតន់យល់មែនទេដែរដូចថ្មនិយាយយប់មិញអញ្ចឹងកាលដែលអាត្មាធ្វើខុសរឿងអីមួយដោយកាលមុនអាត្មាសែនព្រេនអីយកមន់ទៅឆ្កាងជាងកាលដើម្បី រំដោះទុកយកមន់យកអីទៅប្រឡែងចោលឲ្យអ្នកតាទង្វើហ្នឹងទង្វើអសិលធម៌សុទ្ធបើយើងគិតយើងយក កូនមន់ទូចពីមេវាយកទៅប្រោះចោលដើម្បីរំដោះកម្មពៀខ្លួនឯងប៉ុន្តែសួរថាគណៈពេលដែលអាត្មាកំពុងតែធ្វើដែលចាស់ចាស់គាត់នាំធ្វើអញ្ចឹងសួរថាមានការដឹងខ្លួនថានឹងខុសទេ No ហើយទៅបតោសអ្នកណាដែលគេអត់ចូលចិត្តធ្វើថាអានឹងវាអត់ចេះគ្រប់ចាស់ទុំដែរនោះឃើញទេអ្នកខ្លះម៉ែម៉ែឲ្យយកមន់ទៅប្រោះចោលហ្នឹងវាអត់ទៅអត់ទេតែអាត្មាអ្នកក្លាហាន នឹងជាកូនល្អចាស់ចាស់ប្រើទៅធ្វើហ្នឹងហើយអញ្ចឹងបាននៅពេលដែលមនុស្សកំពុង តែគ្រប់គ្រងអីកំពុងតែគិតថាស្អីជាល្អហ្នឹងយើងពិបាកយកស្អីមួយទៀតយកទៅបញ្យល់ហ្នឹងអីទាំងដែលយើងយល់ថាខ្លួនយើងត្រូវជួនកាលមិនតាន់ត្រូវមែនទេផងអឺយើងថាត្រូវទៅវត្តត្រូវទៅវត្តស្មាសួរទៅវត្តធ្វើអីទៀតឡើ ព្រោះទៅវត្តទៅវត្តមានសិលល្អណាស់ទៅឆ្លោះគ្នានៅហ្នឹងក៏មានដែរណាមែនអត់លោកយ៉ាមែនទេត្រូវទៅវត្តត្រូវទៅវត្តມັນខ្វះឯសំណួរដែលគេសួរអាថា ធ្វើម៉េចឲ្យយុវជន ទៅវត្តសំណួរនេះស្មារតីឆ្លើយខ្ញុំយូរហើយស្មារតីឆ្លើយព្រោះមុននឹងឆ្លើយស្មាសួរសិនថាទៅធ្វើអីណាទៅធ្វើអី what for ធ្វើសេចក្តីល្អល្អនៅក្នុងវត្តណាកន្លែងក្រៅវានឹងអត់ល្អទេដូចនៅសមាគមអីចឹងអត់ល្អទេ ហ្នឹងហើយប៉ុន្តែមិនទៅរងថ្ងៃទេពេលថ្ងៃណាទៅទៅស្ដាប់ហើយសិលក៏ទៅនិយាយរួមទៅវត្តយើងទៅមិនមានច្រើនយើងឥឡូវនេះទេណាសម័យពុទ្ធអត់មានច្រើនទេអវត្តរបស់ព្រះអង្គព្រះអង្គមិនមែនថា ចង់ឲ្យល្អឲ្យទៅវត្តព្រះអង្គមិនថាអញ្ចឹងផងអត់អត់ថាអញ្ចឹងផងយើងអ្នកថា ណាអត់ទៅវត្តឯងអត់ថ្មិលអត់សាសនាថាអត់ស្គាល់វត្តវាពពុទ្ធអាចថាអញ្ចឹងឯណាបើក៏បី10 110ភាគហ្នឹងបើដែលពពុទ្ធណាប្រមូលគេទៅវត្តម្ដង no អត់មានទេប៉ុន្តែសម័យនោះ អ្នកដែលចេះដឹងគឺគេ សម្គាល់ទៅលើអ្នកបួសព្រោះអ្នកបួសបានរៀនច្រើនបានប្រតិបត្តិ ពួកអ្នកបួសសម័យនោះភាគច្រើនសិតតែរៀនចប់បើយើងប្រៀបសម័យនេះគឺអ្នករៀនចប់មហាវិទ្យាល័យហើយបានទៅបួសណាអ្នករៀនចប់ត្រៃវេទដល់អង្គត្រៃវេទហ្នឹងគឺស្មើនឹងរៀនចប់មហាវិទ្យាល័យឡើយហ្នឹងណាដល់ថ្នាក់ Master ដល់អីទៀតហ្នឹងតែអញ្ចឹងក៏បួសដល់វាបានចំណេះពីខាងកុហកនេះផងទៅដល់រៀនធ្វើផ្លូវចិត្តទៀតអញ្ចឹងបានជាសមណៈសម័យនោះជាអ្នកចេះដឹងគេទុកជាគ្រូបាអាចារ្យអញ្ចឹងព្រះអង្គថា ហេតុ7យ៉ាងអាចុងក្រោយបំផុតហ្នឹងព្រះអង្គថាហេតុដែលនាំឲ្យបានបញ្ញា គឺទៅរកសមណៈសាកសួរបញ្ហាតែប៉ុណ្្នឹងឯងបើទៅឲ្យមិនទៅសន្តានាមិនទៅសាកសួរបញ្ហាដើម្បីចម្រើន ការចេះដឹងទេវាអត់បានប្រយោជន៍អីទេណាប៉ិនយើងទេអ្នកបង្កើតទម្លាប់ថាចាស់ត្រូវទៅវត្តយើងអ្នកថាតាសុំសិលសុំសិលយើងអ្នកថាទៀត យប់មិញអាត្មានិយាយរឿងសិលហ្នឹងគេចង់សុំអ្នកខ្លះគាត់ធ្វើ ការចង់រសាលសិល8សំបីតលោកទេសខ្លះក៏ធ្វើឲ្យញាតិញោមច្រឡំដែរច្រឡំមិនថាសិល8ដល់ទៅសុំពីគេយល់ពាក្យថាសមាទាននេះសមាទានប្រែថារៀនយកដូចសមាទានកម្មដ្ឋានមានន័យថា រៀនយក នៅប្រកម្មដ្ឋានហេតុអីបានគេប្រើពាក្យថាសមាទាននោះ បានគេប្រើពាក្យថាសមាធិនោះពីព្រោះយើងវាអត់ចេះដល់អត់ចេះយើងទៅទៅរៀនយកពីលោកឬក៏ពីអាចារ្យក៏ដោយពីអបាសកធម្មតាក៏ដោយឲ្យតែគេចេះរឿងហ្នឹងដល់ពេលចេះហើយមិនបាច់ទៅសមាធិទៀតទេ បើវាដាច់រសារឡើងវិញទៅថានៅណានៅទៅសិលក្នុងចិត្តហ្នឹងមានសិលក្នុងវត្តស្អីបើយើងជាថាសិលក្នុងវត្តហ្នឹងមកចេះថា អេថាយកចង្ហាន់ប្រកេនលោកចេះទៅមានណាមឲ្យទៅអានឹងយើងហើយមូលហេតុដែលពពុទ្ធត្រាស់ឲ្យមាន ថ្ងៃសិលហ្នឹងដើម្បីប្រយោជន៍អីដឹងហ៎ដឹង ពីផលប្រយោជន៍ពិតប្រាកដហ៎មិនមែនជាថ្ងៃទៅសមាទានសិលទេណា យើងហៅថាថ្ងៃឧបោសថហៅតែថ្ងៃឧបោសថសិលហ្នឹងមិនមែនជាថ្ងៃទៅរក្សាឧបោសថឬក៏ទៅទៅសមាទានទេមែនទេទៅ ជាថ្ងៃសម្រាប់ពីកិច្ចការងារហើយយើងជុំគ្នាយើងសាកឆាគ្នាដើម្បីធ្វើយ៉ាងណាឲ្យសិលយើងនឹងល្អសិលនឹងមានហើយអត់បាច់សុំទីទេប៉ុន្តែធ្វើយ៉ាងណាដើម្បីជុំគ្នាសន្ទនាគ្នាចម្រើនការចេះដឹងចឹងតា ព្រោះបើវាមិនមានថ្ងៃជុំគ្នាសោះវាអត់កើតដូចតែយើងនេះមានសៅរ៍អាទិត្យមានអីចឹងថ្ងៃជុំគ្នានោះណាហ្នឹងប៉ុន្តែវាមិនមែនតែសៅរ៍អាទិត្យហ្នឹងបានកើតសេរីសួស្តីស្អីថ្ងៃហ្នឹងថ្ងៃគេឈប់តែដូចយើងចឹងចូលឆ្នាំមែនទៅដល់ថ្ងៃម៉ាននោះថ្ងៃទី14ហ្នឹងហើយចូលចូលថ្ងៃនេះហើយទៅសៅរ៍អាទិត្យនេះព្រោះចាំសៅរ៍អាទិត្យនោះជន់មួយគេទៀតនឹងមានចង្រៃអីឃើញទេប៉ុន្តែ ដល់រាប់ណាមិនតន់យល់ទេទុកអញ្ចឹងសិនទៅថ្ងៃសិលទៅវត្តទៅគ្រាន់បើជាង ទៅនេះទៅនោះថាអញ្ចឹងណាគ្រាន់បើជាងប៉ុណ្្នឹងឯងប៉ុន្តែគ្រាន់បើជាងហ្នឹងអាមិនតន់និយាយដល់រឿងល្អកម្រិតណាទេអ្នកខ្លះទៅនឹងគ្រាន់ថាទៅហើយមើងងាយគេអ្នកអត់ទៅនេះបញ្ហាសុកយើង អ្នកខ្លះហ្នឹងជេរគេអ្នកអត់ទៅវត្តសានរក់អត់ចេះទៅវត្តទៅអីឃើញទេអត់ដឹងថាអ្នកនៅវត្តធ្លាក់នរកមកកកោកអត់ដឹង យល់នៅកិច្ចកោតនោះពេលលក្ខណៈថៃលោកឃើញមាន ប្រែតភិក្ខុមានប្រែតភិក្ខុនៃ មាន ប្រែតអាចារ្យអូច្រឡំមែននៅបាសកមានប្រែតបាសកាមានប្រែតអឺសាមណេរៈមាន ប្រែត សាមណេរីដូច្នេះបិណ្ឌរុវាត្រូវធ្លាក់ឯណាក៏ធ្លាក់ដែរ ហើយអាត្មាសួរទៅវិញថាទៅវត្តធ្វើអីហ្នឹងមិនមែនហាមិនអោយទៅទេណាខណៈបញ្ញាក់ស្មារតីថាទៅធ្វើអីដូចយើងទៅសាលារៀនទៅធ្វើអីទៅផ្សារទៅធ្វើអីហ្នឹងអាផលប្រយោជន៍របស់វាវាតលតទៅរៀនសូត្រសិក្សាអានសភៅឬក៏ស្ដាប់ការពយលឃើញគេទៅឆើចក៏គេបានប្រយោជន៍របស់គេដែរមានអត់ប្រយោជន៍ណាទៅដល់គេមានអាចារ្យគ្រូកងវិលគេពយលហ៎ នឹងអញ្ចឹងទៅធ្វើអីឆើចហ្នឹងទៅបានស្ដាប់បានអីវាធូរចិត្តអញ្ចឹងហើយជាវត្តទៅធ្វើអីបើទៅបានស្ដាប់បានរៀនទៅវាមានប្រយោជន៍បើថាទៅទៅដើមតបាយដែរលោកហ្នឹងមិនបាច់ទៅទេខ្ញុំអត់ជឿទេព្រះខ្ញុំលើអត់មិននិយាយប្រាប់ចឹងផងព្រះខ្ញុំថា អឺខុងជឺគាត់និយាយថាធម្មជាតិទាំងអស់សុទ្ធតែមាន beauty របស់វាប៉ុន្តែមិនមែន បានន័យថាមនុស្សគ្រប់គ្នាសុទ្ធតែមើលឃើញទេអញ្ចឹងគ្រីស្ទៀនក៏ដោយមូស្លីមក៏ដោយមកសិក្សាមើលអស់វាមានចំណុចល្អរបស់គេអញ្ចឹងណាប៉ុន្តែគ្រាន់ថាសិទ្ធិសេរីភាព ក្នុងការទទួលយកមួយណាវាជារឿងរបស់យើង យល់យ៉ាងម៉េចអញ្ចឹងណា ព្រះអង្គបរៀនឲ្យមនុស្សមានបញ្ញាឃើញច្បាស់សច្ចធម៌នៅក្នុងជីវិតរបស់ខ្លួនឯងមិនមែនទៅឲ្យឃើញពពុទ្ធទេប៉ុន្តែបើយើងឃើញធម៌នៅក្នុងខ្លួនឯងក៏ឈ្មោះថាឃើញអ្នកត្រាស់ដឹងនឹងដែរថាតើអ្នកត្រាស់ដឹងត្រាស់ដឹងរឿងអីអញ្ចឹងណាតែបើយើងអត់រៀនពីខ្លួនឯងផងចង់ទៅរកពពុទ្ធរកមិនឃើញបងប្រាប់ហើយថាអឺ អ្នកឃើញធោះទៅឃើញតថាគតដូចដូចជាដុកទ័រល្បីមួយអញ្ចឹងគឺល្បីទៅដុកទ័រនឹងបកាយណាដុកទ័រនឹងផ្សំថ្នាំត្រូវណា បើគាត់ព្យាបាលវិញឆុតណាយើងក៏មិនតន់បានព្យាបាលអីផងយើងថាអូគ្មានសារពួកប្រូរលុយណាអូវាមានអ្នកប្រូយ៉ាងដែរយើងម៉ៃចឹងទាំងអស់ណាអរពីណាអួតថ្នាំបកែសំនឹកបោកទាំងអស់ណាថាចឹងមិនកើតយើងមិនតន់សាកផងហ្នឹង ហ្នឹងហើយអញ្ចឹងគាត់មិនសាកគាត់មិនតន់ដឹងកម្រិតនៃឆ្នាំហ្នឹងហើយយើងទៅបខំឲ្យគាត់ជឿក៏វាមិនបានអេគាត់មិនតន់បានសាកគាត់ថាវាគ្មានទេឲ្យតែអ្នកប្រូពីឆ្នាំផ្សាយពីឆ្នាំឆ្នាំបកែឆ្នាំស័កសិទ្ធសាអ្នកបោកទាំងអស់ថាមិនមែនទេវាមានអ្នកមែនតែនដែរអញ្ចឹងណាវាមិនមែនសិស្សកុហកទាំងអស់ណាពេលពិតឲ្យថានៅក្នុងនោះមានអ្នកកុហកខ្លះដែរសំបីតអ្នកដឹកនាំផ្នែកពុទ្ធសាសនាក៏មានអ្នកយកអាជីពនឹងយកមករោស៊ីដែរ យកមកកុហកគេដែរយកមករហូតដល់លួចលុយកសាងលួចលុយអញ្ញាអញ្ញៃពេញទៅវត្តគឺក៏មានវាមានអញ្ចឹងចឹងវាមានមិនអត់ទេប៉ុន្តែអានឹងមិនមែនរឿងធម៌ណារឿងមនុស្សណាតែសច្ចៈធម៌ល្មិចវានៅតែអញ្ចឹងមនុស្សណាសិក្សាមនុស្សនឹងយល់ដឹងដូចមនុស្សមិនដែលចូលសាលាខ្លះគាត់គាត់មិនដែលចង់ឲ្យកូនគាត់រៀនទេគាត់ថាអូគ្មានទៅប្រយោជន៍អីទេរៀន មកចាំច្បាស់ណាចាំមានម្នាក់នោះគាត់ចង់ឲ្យអាត្មាសក្ការមួយកូនកំមុំគាត់គាត់ប្រអាប់រឿងរៀនរហូតអាត្មាមករៀនគាត់ទៅប្រអាប់រឿងរៀនអើយរៀនអីច្រើនពេកចង់បញ្ចប់មកដាក់មងចង់សទូចដែរចាំគាត់មិនទៅយល់តម្លៃរៀនស្អីគាត់គាត់ថារៀននឹងវាអត់ប្រយោជន៍ទេអ្នករៀនគេយល់ថារៀននឹងមាន ប្រយោជន៍ ទៅបង្ខំឲ្យអ្នកអត់រៀនយល់ថាម៉េចយ៉ាងច្រើនគាត់ឃើញគេរៀនចេះទៅគេធ្វើការងារធំប៉ុណ្ណឹងគាត់ឃើញសបករបស់គេប៉ុណ្ណឹងអ្នកអត់ចេះណាអ្នកដែលគាត់គ្មានចំណេះជួយកាសគាត់យល់ដែរគាត់យល់ថាអូគេរៀនទៅគេបានការងារគេបានឃើញតែសបកទៀតមិនយល់និយមន័យថាគេចេះនឹងល្មិចទេនៅពេលដែលគេចេះដឹងវាមិនមែនរឿងត្រឹមតែរលួយបានប៉ុណ្ណឹងទេក្នុងជីវិតគេគេភ្លឺស្វាងមិនគេគិតវាមានភាពទលំទលាយមិន តំណែងតំណងផ្នែកជីវិតរបស់គេហ្នឹងវាទលំទលាជាងអត់ចេះមិនវាទល់តែគេអ្នករៀនអ្នកចេះហ្នឹងមកគេដឹងអញ្ចឹងណាដូច្នេះអឺអាត្មាក៏គ្មានសមត្ថភាពទៅបញ្យលអ្នកណាទៅទៅទៅដឹកដៃអ្នកណាឲ្យឲ្យឈប់សង្ស័យដែរព្រោះហ្នឹងវាតัวបញ្ញាកើតបើបញ្ញាវាមិនកើនធ្វើម៉េចឲ្យអស់សង្ស័យមិនបាច់ដល់ភ្នែកបញ្ញាទេសូម្បីតែភ្នែកមែនទេហ្នឹងឧទាហរណ៍ថា យើងក្រោកឡើងឃើញប្រច័នពេញវងមួយយើងថាអូប្រច័នល្អណាស់អ្នកនៅមើលអត់បើកភ្នែកឯងក៏ហក់អញអត់មានប្រច័នណាថ្ងៃហ្នឹងគាត់ច្រឡំថ្ងៃឧទាហរណ៍អញ្ចឹងគេក៏អត់បើកភ្នែកទេហើយយើងថានោះប្រច័នពេញវងល្អណាគាត់ថាអញជឿឯងក៏ហក់អញតែជាតថាពិតធិតពិតប្រច័នពងរះពេញវងមែនប៉ុន្តែសួរថាយើងទៅបខំមិនមនុស្សអត់បើកភ្នែកឲ្យឃើញប្រច័នកាលឥឡូវហ្នឹង មិនកើតទេហ្នឹងវាទល់នៅនឹងបើកភ្នែកមើលទៅដឹងថាមានឬអត់មែនតែនយ៉ាងណាមិញដូចពាក្យនិយាយថាអូយពពុទ្ធនោះវាគ្មានអីទេទៅដឹងថាមានមិនបើមិនដឹងអរិយសច្ចៈធัวនឹងមិនផងអង្គធัวមួយមួយនឹងមិនផងឲ្យគ្នាទៅទៅវាបើយើងទៅបខំគ្នាឲ្យយល់យើងវាយ៉ាប់ទៅទៀតយើងយ៉ាប់ទៅទៀតដូចយើងបខំមនុស្សខ្វាក់ឲ្យឃើញពណ៌អញ្ចឹង អីសួនច្បារល្អណាស់ហើយភ្នែកមនុស្សអត់បើកភ្នែកហ្នឹងគាត់ថាវាគ្មានទេភ្នែកគ្នាវាអ៊ីវឬក៏ខ្វាក់ភ្នែកបាត់ហើយឧទាហរណ៍អញ្ចឹងគាត់គាត់ថាវាគ្មានទេអញមិនជឿទេអញដើរដឹងថានឹងមានផ្កាផងតែមិនដឹងវាគាត់មិនដែលបើកផងទោះផ្កានឹងរាប់រយគីឡូដីទៅទៀតក៏ដឹងដែរចឹងអាត្មាចង់និយាយលេងបន្តិចទៅវិញថាអឺ ពពុទ្ធនឹងវាគ្មានទេពធោស្អីនោះក៏គ្មានដែរតាមពិតនឹងអ្នកប្រាជ្ញឬក៏អ្នកដែលគេចេះដឹងនឹងប្រឌិតឡើងដើម្បីឲ្យមនុស្សខ្លាចបាបខ្លាចបុណ្យអឺខ្លាចបាបធ្វើបុណ្យកុំឲ្យធ្វើអាក្រក់ប៉ុណ្្នឹងឯងគ្មានទេពពុទ្ធនឹងគ្មានទេចាំអាត្មាអាត្មាចង់សួរលេងទៅវិញចាអតបៈណាអីបកែម៉េចចេះសំដែងមហាប្រធានឡើង ចេះសំដែងអភិធម្មឡើងអតបៈណាមួយវាបកែបដិទ្ធរឿងនឹងឡើង ទៅរួមមុខមើលក្រៅពីអ្នកត្រាស់ហ្នឹងសំដែងកើតអីសំដែងវាអត់កើតទេហ្នឹងហើយយកពាក្យមកទៅពិចារណាទាំងអស់គ្នាថាគាត់នោះមិនពិចារណាហើយប៉ុន្តែយើងទាំងអស់គ្នាបើលើពាក្យហ្នឹងណាបើលើពាក្យហ្នឹងទៀតថាពពុទ្ធហ្នឹងគ្មានស្អីទេពធហ្នឹងក៏នឹះបដិទ្ធឡើងគ្រាន់តែដើម្បីឲ្យមនុស្ស ខ្លាចអំពើអាក្រក់ឲ្យធ្វើល្អតែប៉ុណ្្នឹងឯងហ្នឹងហើយអញ្ចឹងបើយើងបានរៀនអភិធម្មខ្លះខ្លះយើងដឹងហើយអាចចោតសំណួរទៅវិញថាតប៉ែណាឯបកែហ្មងចេះបង្កើតមេរៀនអភិធម្មហ្នឹងណាដូចជាកពីបុគ្គលបញ្ញត្តិកម្ពីយមកៈកម្ពីកថាវត្ថុ គម្ពីរធម្មសង្កណីគម្ពីរមហាប្រធានចុងក្រោយនេះនិយាយបច្ច័យចាក់ស្រេះគ្នាដូចសំណាញ់អញ្ចឹងតបែកណាបកែបកើតម៉េះថាអញ្ចឹងវិញមកតតបែកណានេះគេបកែបកើតណាតែវាគ្មានតបែកណាបកែបកើតបានទេវាអត់ត្មងណាវាអត់មានណាបកើតបានក្រៅពីការត្រាស់ដឹងព្រោះរឿងហ្នឹង វាសុទ្ធតែជាសច្ចធម៌ហើយសុទ្ធតែមាន មេក្បួន ត្រឹមត្រូវណាណារៀនអ្នករៀនបានយល់អាហ្នឹងអ្នករៀនបានដឹងហ្នឹងចឹងចឹងសរុបមកវិញថាថាអត់មានបច្ចេកទេសអីក្រៅពីឲ្យគាត់រៀនសិនណារៀនឲ្យចេះសិនមករៀនឲ្យចេះ បាច់ចេះអីច្រើនរៀនតែបរមត្ថធម៌ទាំង4អាថ្នាក់មូលដ្ឋាន basic fundamental បរមត្ថធម៌4ហ្នឹងគឺមូលដ្ឋានផុតរៀនអាហ្នឹងឲ្យយល់សិនយល់ត្រឹមប៉ុណ្្នឹងសិនកំតន់គិតថាប្រពុតមានឬអត់បាច់ទៅវាឆៃមានឬអត់រៀនអាហ្នឹងឲ្យយល់សិនបាទហើយបាច់ទៅរៀនចប់កម្ពីទាំង7ធំធំឯងបាទរៀនតែចប់តែ4ហ្នឹងសិនបាទហើយយកមកគិតសារឡើងវិញថាតប៉ែណាចេះបង្កើតមេរៀនហ្នឹងអើក៏បកកែបកើតម៉េះអេបកកែប្រឌិតម៉េះ អីក៏ច្បាស់ម៉េះណាមេរៀនហ្នឹងមិនក៏រៀនទៅច្បាស់ម៉េះអីតប៉ែណាអីក៏បកកែបកកើតប្រឌិតឡើងម៉េះតែបើពិធីគេបកកើតមែន ពិធីបុណ្យណាពិធីនេះពិធីនោះធ្វើអញ្ចេះបានសុខពិធីនោះធ្វើអញ្ចេះបានសុខពិធីនេះទៅវិឆុងចេះអាហ្នឹងមនុស្សបកកើតមែនតែសច្ចៈធម៌មានណាបកកើតឧទាហរណ៍សំដាយឡើងថាតោសៈមានលក្ខណៈម៉េចចន្ទិកៈលក្ខណៈ ទោសៈមានការបន្ទុះមានការកាចលោភៈអភិសង្កៈមានលក្ខណៈជាប់ស្អិតអរមណកិហណៈមានលក្ខណៈចាប់យកនៅអារម្មណ៍ចាំបាច់ទៅបង្កើតស្អីបើវាអញ្ចឹងស្រាប់ហ្នឹងមាន ពីណាបង្កើតធនហ្នឹងអត់មានពីណាបង្កើតទេសច្ចធម៌អត់មានណាបង្កើតទេណាអត់មានពីណាប្រឌិតកើតទេណាឧទាហរណ៍ដូចលក្ខណៈអ៊ីសាអ៊ីសា ប្រែថាចំណែនឬក៏ប្រច័នឬក៏ចំណែនទៅតោះនឹងសម្បត្តិឬសេចក្តីសុខរបស់អ្នកដតីនៅពេលណាវាកើតវាមានលក្ខណៈទៅវាមានលក្ខណៈតោះធ្វើឲ្យចិត្តនឹងវាអត់សុខកើតជាមួយតោមនោះអូនរណាទៅបង្កើតតោមនោះនរណាទៅបង្កើតការប្រកាន់ប្រច័នប្រច័នចំណែនវាអត់មានអ្នកបង្កើតទេអញ្ចឹងណាពធអត់មានអ្នកបង្កើតទេ អញ្ចឹងដែលយើងនិយាយពាក្យថាគេប្រឌិតឡើងហ្នឹងវាអត់ត្រូវបាត់ទៅហើយពីព្រោះធម៌អត់មានគេណាប្រឌិតឡើងកើតសូម្បីពុទ្ធក៏អត់ប្រឌិតឡើងកើតដែរគឺគ្រាន់តែព្រះអង្គនិមន្តទៅដោយញៀនរបស់ព្រះអង្គថាដោយចំណេះរបស់ព្រះអង្គឃើញថាធម៌ហ្នឹងវាចឹងហើយកាន់ព្រះអង្គសរសេរជារូបមន្តឲ្យយើងអញ្ចឹងណាឧទាហរណ៍ព្រះអង្គបានសរសេរព្រះអង្គសំដែងមកគាត់ប្រាប់អញ្ចឹង ណាដូចមនុស្សម្នាក់ដើរដើរទៅជួបសមុទ្រដល់លិតទឹកសមុទ្រទៅដឹងថាប្រៃកណ្ដឲ្យតំណឹងមកមនុស្សទាំងឡាយថាំងយើងរស់នៅយើងមិនដែលស្គាល់អាបឹងធំអាទន្លេធំសមុទ្រធំហ្នឹងឧទាហរណ៍ណាយើងនៅតែដែនដីគោក៏ដែលដឹងសមុទ្រមិនហ៎បានម្នាក់ទៅទៅស្គាល់ទឹកសមុទ្រគាត់ភ្លក់ទៅដឹងថាប្រៃគាត់ក៏ឲ្យតំណែងមកវិញថាទឹកសមុទ្រប្រៃប្រៃណាស់ហើយទឹកនឹងធំមើលដាច់កោះ ត្រើយមើលមិនឃើញត្រើយតែទឹកនឹងប្រៃសួរថាអ្នកក្រណមកប្រាប់ថា ទឹកសមុទ្រប្រៃគាត់អ្នកបង្កើតប្រៃគាត់អ្នកបង្កើតទឹកសមុទ្រថាអត់ទេគាត់គ្រាន់តែប្រាប់តាចឹងសច្ចៈធម៌នឹងនៅតែចឹងធម្មតាចឹងទុក្ខសច្ចៈសមុទយសច្ចៈនិរោធសច្ចៈមគ្គសច្ចៈអត់មាននៅពេលណាបង្កើតទេពុទ្ធក៏អត់បង្កើតដែរឃើញទេ ដូចជាជាតិជារាបជាធិមរណៈចឹងពីណាទៅបង្កើតវាយើងធ្វើបន់មួយថ្ងៃមួយថ្ងៃបន់កុំអោយងាប់បន់ឲ្យតែអាយុវែងប៉ិនដល់ពេលវាទៅធម្មតារបស់វាឃើញទេហើយកាន់ព្រះអង្គប្រាប់ថាអានឹងធម្មតាគេធម្មតាមែនអត់ធម្មតាស្អប់របស់ណាជក់របស់ហ្នឹងកើតទុកត្រូវអត់ស្រឡាញ់របស់ណាបែករបស់ហ្នឹងកើតទុក ត្រូវអត់ឃើញអត់ប្រាថ្នារបស់ណាមិនបានដូចចិត្តកើតទុកត្រូវអត់ហ្នឹងហើយសច្ចធម៌ពុទ្ធឯណាមកបង្កើតឲ្យយើងកាន់ប្រាប់ថាទុកនឹងវាកើតមកវាហេតុចេះចេះចេះចេះចេះចេះកាន់ប្រាប់ចឹងទៅឃើញអត់អញ្ចឹងបើយើងគ្រាន់តែយល់ថាគេប្រឌិតធនយើងវាមិនយល់ធនស្អីបាត់ទៅហើយវាមិនយល់ទៅហើយតិចតណ្ហា ពីណាទៅបង្កើតតណ្ហាបងខាន់ប្រាប់ថាតណ្ហាវាជាមូលហេតុនៃសេចក្តីទុក្ខខាន់ប្រាប់ប៉ុណ្ណឹងហើយជាងមែនអត់ហើយជាប្រពន្ធមិនថាវាកើតទុក្ខអត់កើតទុក្ខតែចឹងនឹងចឹងចឹងបើបើគេថាពធនឹងវាអត់មានទេប្រពន្ធនឹងវាគ្មានស្អីទេគេប្រឌិតឡើងទេបានយើងសួរទៅវិញទៅបែកណាអីក៏ប្រកែប្រឌិតម៉ែណាអីចេះប្រឌិតធัวនោះ ពុទ្ធព្រះអង្គមិនទាំងបដិទ្ធកើតផងហ្នឹងព្រះអង្គហ៊ិនប្រាប់ហ្នឹងដូចមកលើកឧទាហរណ៍ថាមនុស្សមិនដែលស្គាល់សមុទ្រមានមនុស្សម្នាក់ទៅលិតសមុទ្រទឹកទឹកសមុទ្រដឹងតែប្រៃគាត់នឹងប្រាប់មនុស្សម្នា ខាងក្រោយថាទឹកបឹងធំហ្នឹងអាមហាសាគរធំហ្នឹងមិនមែនទឹកផឹកកើតដូចតាពាំងក្រោយផ្ទះយើងទេវ៉ទឹកនេះប្រៃហ៊ិនប្រាប់ប៉ុណ្្នឹងហ្នឹងអញ្ចឹងយើងត្រូវឲ្យគាត់នេះប្រឌិតឡើងប្រឌិតទឹកប្រៃ តាមពិតវាគ្មានទឹកប្រៃអញផឹកទឹកទៅសាបដល់រហូតអាហ្នឹងយើងមកពីយើងអត់ដឹងតើគាត់អ្នកដឹងគាត់ថាប្រៃគាត់មិនមែនខ្លួនគាត់ជាអ្នកបង្កើតរឿងប្រៃហ្នឹងដែរគ្រាន់តែពលត្រូវដោយអណ្ដាតរបស់គាត់ទៅគាត់ដឹងថាអានឹងប្រៃទឹកនឹងប្រៃយកមកផឹកអីមិនកើតទេយកទៅធ្វើអីផ្សេងបានទៅធ្វើអំបិលធ្វើអីទៅហ៎នរណា ទៅបង្កើតសមុទ្រអត់ទេនរណា ទៅបង្កើតរឿងប្រៃថាអត់ដែរ ប៉ុន្តែមនុស្សមិនដែលស្គាល់សមុទ្រអាចនិយាយថាគាត់នេះប្រឌិតឡើងហ្មងប្រឌិតពាក្យហ្នឹងក៏ហក់អញទៅមកធ្វើមិនមិនឲ្យគាត់ឆ្មើយព្រោះគាត់មិនដែលស្គាល់សមុទ្រដូចគ្នាប៉ុន្តែដូចខ្មែរនិយាយហ្នឹងថាបើកម្មវិធីប៉ុនគេប្រឌិតឡើងមែនថៃគេប្រឌិតផ្សេងទៅលង្កាគេប្រឌិតផ្សេងទៅវៀតណាមនោះគេប្រឌិតរឿងផ្សេងទៅ ចិនហ្នឹងគេប្រឌិតផ្សេងតែអាហ្នឹងពិធីអាពិធីធ្វើអញ្ចេះធ្វើអញ្ចោះសុំអញ្ចេះសុំអញ្ចោះសុំសុកអញ្ចេះសុំសុកអញ្ចោះណាអាហ្នឹងមនុស្សប្រឌិតឡើងមែនតែសច្ចៈធម៌គ្មាន ពីណាប្រឌិតកើតទេដោយការកើតឡើងនៃខណ្ឌណាឧបត្តៈជាតតុកការកើតឡើងនៃខណ្ឌពីណាប្រឌិតកើតជារាទុក ការចាស់ក្រមគ្រានៃខណ្ឌនៃរូបរាងកាយនៃចិត្តវិញ្ញាណហ្នឹងពីណាទៅប្រឌិតវាមរណៈការបែកធ្លេខណ្ឌទៅវិញពីណាទៅប្រឌិតឲ្យបែកអត់មានវាធម្មតារបស់ធម្មជាតិតែប៉ុណ្ណឹងចៅលោកខ្មែរក្រោមកាលណាសុំសួរលោកជាគ្រូសំណួរមួយតើពេលផឹកស្រានិយាយរឿងព្រះ មានខុសយ៉ាងណាដែរ ឲ្យតែនិយាយល្អឲ្យនិយាយដោយចិត្តល្អអត់មានអីសវឹងក៏និយាយបានដែរឲ្យតែនិយាយត្រូវឲ្យតែនិយាយត្រូវឲ្យតែនិយាយដោយចិត្តកុសលពីព្រោះកុសលហ្នឹងមិនមែនថាស្រានៅក្នុងពោះសត្តបាបមិនមែនណាមានពេលខ្លះក៏ជាកុសលដែរឧទាហរណ៍ថាឥឡូវយើងសវឹងសវឹងធ្វើដាច់សិលពេលណាដាច់ពេលណាដាច់ពេលផឹកតា ហើយដើរទៅស្រវឹងត្រេកត្រោកតិចតិចតិចតិចដល់ឃើញអ្នកកំសត់អីតាមផ្លូវក៏ជួយគេទៅអានឹងស្អីគេកុសលមានចិត្តជួយករណាកើតមានស្អីពុសិក្ខាបទសិលនឹងដាច់តាពេលលេបក្រឹកក្រឹកតាលេបដល់ពោះហើយមានតាមទៅដាច់ដល់ពោះទៀតទេណាអត់ទេអញ្ចឹងឯងបានសម្លាញ់យាយវិសាខាសម្រាប់គុណធម៌ទាំងដែលស្រានៅពេញពោះឡើយហ្នឹង មានតន់បានជួសនោមអស់ហើយណាស្រានៅក្នុងពោះហ្នឹងដល់ស្ដាប់ទៅភ្ញាក់ខ្លួនទៅកុសលធ្នាក់លោកតរៈកើតឡើងទៅទៀតសម្រាប់ទៅជាសោតាបណ្ណបុគ្គលស្រានៅក្នុងពោះឡើយអញ្ចឹងបានអ្នកខ្លះទេផឹកស្រាអញ្ចឹងកុំស្ដាប់ធោះថាស្ដាប់ទៅមិនអីទេសម្លាញ់យាយវិសាខាស្ដាប់ធោះពេលសវឹងស្រានឹងឯងអឺ សន្តតិមហាមាត្រចឹងដែរសម្ែកគុណធម៌ស្រាមតនអស់ពីពោះហ្នឹងពេលព្រឹកពេលព្រឹកព្រះអង្គចូលទៅបិណ្ឌបាតគាត់ត្រូវដង្ហែទៅងូតទឹកអីចឹងណាស្វឹងឡើងងុលមុខឡើងក្រហមប៉ិនតែឃើញព្រះអង្គអោនក្បាលគោរពព្រះអង្គបន្តិចហើយក៏ហួសទៅព្រះអង្គញញឹម ដ៏ញញឹមអឺអនន្តសួរថាម៉េចបានព្រះអង្គញឹមព្រះអង្គថាថ្ងៃហ្នឹងសន្តតិមហាមាត្រប្រកាសជាឃើញច្បាស់នៅសច្ចធម៌ថ្ងៃហ្នឹងអនន្តលោកថាហីកំពុងសវឹងឡើយណាតែណាសវឹងរឿងសវឹងប៉ុន្តែហេតុមកដល់គឺត្រូវតែកើតឡើង គាត់ងូតទឹកងូតអីហើយគេរំចូលគាត់ធ្វើការបានល្អបរិជាឲ្យរង្វាន់ចឹងនាងម្នាក់ជាទីស្រឡាញ់នឹងរំឲ្យមើលចឹងទៅរំរំរំដូចហត់ពេកទៅខ្យល់កោដួលងាប់ទៅស្លាប់ទៅអស់ជីវិតទៅដូចចឹងសោកសៅអាស្រានៅក្នុងពោះនឹងមានជួយណាដល់ពេលវាសោកខ្លាំងពេកនឹកណាមបាននឹកឃើញអូព្រឹកមិញជួបព្រះអង្គមានតែព្រះអង្គទេដែលជួយអញទៅទាំងសបឹកណា ទៅដល់ស្ដាប់ធម៌ទៅក៏សម្រេចជារិយបុគ្គលទៅស្រាមិនតន់អស់ពីពោះផងណានិយាយចឹងមិនមែនន័យតែគ្រប់ត្រួតឲ្យទៅផឹកស្រាទេមែនទេប៉ុន្តែយើងដឹងថាស្រានឹងវាធ្វើឲ្យអីវាឲ្យវែងវាឲ្យអីចឹងទៅបើគណៈនិយាយបានអត់បើយើងនិយាយដោយក្តីជ្រះថ្លា មានអីប៉ុន្តែកុំយកឲ្យតប៉ែទៅរហូតណា អង្គថ្មថាទៅអូមិនតន់សវឹងស្រាអញមិនតន់និយាយធัวវាមិនតន់ទួនមាត់ចឹងខ្ញុំដាក់ស្រាចាំនិយាយអាហ្នឹងទោសការប្រមាថនឹងចឹងតែបើថាផឹកផឹកហើយមិនបាននឹកនេះអីទេស្រាប់តែនឹកឃើញពីណាកំពុងតហឹងសាអីចឹងផឹកផឹកទៅវើយកុំនាំរឿងនាំរាវដល់កូនដល់ប្រពន្ធទួនមាត់មែនប៉ុន្តែនៅដឹងណា នៅដឹងនៅនិយាយអប់រំគេដោយចិត្តល្អកុសលកើតឡើងកំពុងផឹកស្រាហ្នឹងក៏កុសលកើតឡើងដែរចឹងបាននៅក្នុងទំនៀមរបស់ខ្មែរនិយាយពីប្រវត្តិទំនៀមខ្មែរហ្នឹងនិយាយពីការផឹកស្រារបស់ខ្មែរបុរាណខ្មែរបុរាណមានរបៀបផឹកស្រាប៉ុន្តែស្រាមិនមែន បិទមានមេមានអីដូចយើងអញ្ចឹងបិទពីបិទបិទហ្នឹងគឺផលិត ពីកពីកាមឬឬមើមឈើអីចឹងហើយគេមានបំពង់គេបឺតដាក់ក្នុងក្អមហ្នឹងមានបំពង់គេបឺតហើយគេផឹកតែក្នុង កម្មវិធីពិសេសប៉ុន្តែមានច្បាប់អ្នកផឹកស្រា ខ្មែរយើងពីដើមមានមានច្បាប់ផឹកស្រាអឺ នៅពេលដែលផឹកកាន់តែស្វឹងគឺមានមានច្បាប់មួយ គឺត្រូវនិយាយកាន់តែតិចសំលេងកាន់តែតិចហើយក៏កុំនិយាយច្រើនដែរអានឹងរបៀបស្រឹកផឹកស្រារបស់ខ្មែរបុរាណហើយតណ្ណាផឹកហើយនិយាយលើខុសច្បាប់ខុសច្បាប់អ្នកផឹកឡើងបានចូលរួមពិធីផឹកមួយគេគេមានច្បាប់របស់គេអញ្ចឹងណាហ្នឹងល្អម្យ៉ាងដែរអញ្ចឹងមិនអានឹកឃើញញោមប្រុសអាត្មាវាគាត់ដូច មាននៅក្នុងអាទំនៀមហ្នឹងក្នុងចិត្តគាត់ក៏មិនដែលបានអានបានដឹងតាមធម្មតាគាត់និយាយលឺគាត់សើចលឺអីចឹងប៉ិនបើគាត់ស្វឹងគឺនិយាយកាន់តែតិចគាត់ខ្លាចខុសកាន់តែខ្លាំងគាត់ដឹងថាស្វឹងនិយាយមើលគេស្វឹងនិយាយអត់សូវដឹងអីអញ្ចឹងគាត់ថាឲ្យតែគាត់ស្វឹងគាត់កាន់តែនិយាយតិចហើយនិយាយអត់ឲ្យលឺដល់គេទៀតមកដល់ផ្ទះសបាយហ្នឹងនិយាយមួយកូនមួយចៅហៅអាត្មាអីទៅដេកជាមួយគាត់ហ្នឹងគាត់ណែនាំហ្នឹង ឲ្យកូនចេះស្រឡាញ់គ្នាអីអីអីចឹងចឹងចឹងទៅនិយាយទុនទៅទុនទៅទុនទៅលក់ទៅញោមប្រុសអាត្មាស្រឡាញ់គូស្រវឹងគូឲ្យស្រឡាញ់គាត់អត់លោឡាអត់ញញៃទេហើយអត់មាននិយាយជាមួយគេមួយឯងអីច្រើនណាមួយទៀតឈ្មោះដងស្រីស្រីខួចគេសួរខ្ញុំកណា ចែកប៉ុនបានប្រមាណគីឡូកណាយល់ថាប៉ុននរណាធ្វើនរនោះបានប៉ុន្តែការជូនប៉ុនតាមបណ្ដាញសង្គមគេសួរហើយសើចការចែកប៉ុនប៉ុន្តែកាលបើយើងត្រេកអរនឹងប៉ុនគេធ្វើហើយគឺចិត្តយើងសប្បាយហ្នឹងហើយកាលណាយើងយល់ថាប៉ុនគឺជាអ្វីវាអត់មានអីអឺ ត្រូវទៅតោះមួយអ្នកសោយនឹងទៅទៀតអ្នកសោយនឹងក៏គាត់មិនយល់ដែរពាក្យថាបាននឹងយើងគ្រាន់តែនិយាយជាភាសាសាមញ្ញប៉ុន្តែបើយើងសង្កេតឲ្យទៅដល់សភាវៈនៃកុសលសួរថាតើកុសលវាកើតឬអត់បើកុសលកើតអាហ្នឹងបុណ្យណាទោះបុណ្យវាកើតឡើងប៉ុន្តែពាក្យថាបានហ្នឹងគ្មានពីណាបានបើមិនមែនពេលទៅ បាបក៏គ្មានពីណាបានបុណ្យក៏គ្មានពីណាបានព្រោះសត្វលោកវាអត់ទាំងខ្លួនសម្រាប់បានទៅទៀតនឹងវានិយាយអស់ពីសច្ចធម៌វាគ្មានពីណាបានទេប៉ុន្តែវាកើតឬអត់ដូចជាភ្លើងដែលវាឆេះអញ្ចឹងណាយើងដុតជាគៀងទៅអណ្ដាតភ្លើងក៏មិនមែនបោះជាគៀងជាគៀងក៏មិនមែនបោះអណ្ដាតភ្លើងអញ្ចឹងណាប៉ុន្តែយើងអាចនិយាយបានថាភ្លើងបោះជាគៀងយើងនិយាយដោយសន្មត់ ថា standard ភ្លើងហ្នឹងគឺ standard ភ្លើងរបស់ចង្គៀងទេមិនមែន standard ភ្លើងរបស់ពិលទេមិនមែន standard ភ្លើងរបស់ចក្រានទេប៉ិនភ្លើងចក្រានហើយភ្លើងចង្គៀងគ្មានអាណាម្ចាស់ទេយើងបើនិយាយពីសភាវៈដែលវាកើតឡើងភ្លើងឆេះតែប៉ុណ្ណាឆេះអាលត់បាត់ចឹងអាភ្លើងក៏វាបាត់អាចង្គៀងក៏គ្មានទុកភ្លើងអត់បានដូចគ្នាមានពីណាបាននឹងយើងរៀនសភាវៈតិចទៅយើងចែកបញ្ញត្តិនិងបរមត្តបញ្ញត្តិយើងអាចនិយាយថា នរណាធ្វើបាននរណាធ្វើបុណ្យនឹងបានបុណ្យហ្នឹងនិយាយបញ្ញត្តិនិយាយបានមិនអីទេណាដូចយើងយើងនិយាយថាសំឡេងរបស់វិទ្យុអញ្ចឹងណាសំឡេងរបស់មញេអឺសំឡេងរបស់មីក្រូយើងនិយាយសន្មត់បានពលសួរថាឥឡូវតួមញេនឹងវាຕົកសំឡេងនៅឯណាឮហើយបាត់ហើយមានស្អីរលត់ទៅហើយ យូរបន្តិចតាតួមួយយេក៏វាខ្ទេចខ្ទីដែរមានទុកសលេងតាណាសលេងក៏មិនបោះមួយយេមួយយេក៏មិនបោះសលេងប៉ុន្តែគណៈហ្នឹងវាកើតអត់សលេងវាកើតអត់ពេលគេចាក់បឹងបឹងបឹងបឹងវាកើតអត់កើតកើតអញ្ចឹងយើងមើលទៅដល់ក្នុងសន្តានចិត្តរបស់យើងវិញដូចគ្នាចឹងដែរនៅពេលដែលយើងពាក្យថាចែកប៉ុនឲ្យគេ ពាក្យចែកប៉ុនពាក្យពាក្យអឺខ្មែរយើងទេពាក្យថាចែកប៉ុនហ្នឹងប៉ុន្តែ នៅក្នុងន័យបធមមានន័យថាញ៉ាំងគេឲ្យត្រេកអរបត្តាបតិទានហ្នឹងទានអ្នកហ្នឹងឲ្យ នៅចំណែកប៉ុនហ្នឹងមានន័យថាញ៉ាំងឲ្យអ្នកដតីត្រេកអរនៅអំពើល្អហ្នឹងឧទាហរណ៍ឥឡូវគ្រោះទឹកចំនួនណាយើងបានទៅធ្វើទៅជួយ សង្គ្រោះមនុស្សបាន100គ្រួសារអីចឹងយើងក៏ផ្សព្វផ្សាយសេចក្តីល្អហ្នឹង ដែលយើងបានធ្វើហ្នឹងចំពោះអ្នក កំសត់ជួនកាលស្ទះផ្លូវមកកើតដាក់ខ្សែដាក់អីឲ្យអញ្ចឹងទៅគ្រោះថ្នាក់កាខ្លះនៅអង្គុយលើដំបូលផ្ទះយើងទៅជួយយកទូកយកអីទៅយកកត់មកអញ្ចឹងទៅយើងក៏ប្រាប់មិនអួតទេតែជាផ្សាយជាការផ្សាយអំពើល្អឲ្យគេត្រេកអរចំពោះអំពើល្អខៃលោកគេគិតឃើញទៅធ្វើដែរអញ្ចឹងណារបៀបផ្សាយអំពើល្អអញ្ចឹងណា ហើយដល់យើងឃើញយើងអ្នកឃើញហ្នឹងឃើញអូគាត់នេះចិត្តល្អណោះគួរតែត្រេកអរនឹងអំពើល្អរបស់គាត់មិនបាច់ថាសាធុក៏បានប៉ិនចិត្តហ្នឹងវាវាទៅអជាមួយនឹងអំពើល្អហ្នឹងអាហ្នឹងហើយដែលហៅថាត្រេកអរនឹងបុណ្យរបស់អ្នកដតីហៅថាអនុមោទនាបុណ្យរបស់អ្នកដតីចុះបើចិត្តវាមិនព្រមឃើញថាជាអំពើល្អសោះឃើញតែរឿងអាក្រក់វិញនឹងស្អីអាធ្វើប៉ុណ្ណឹងមកអួតអីទេអា ចឹងណាឧទាហរណ៍ធាតពិតគាត់ធ្វើល្អមែនគាត់បានធ្វើល្អហើយចិត្តវត្ថុជនវាមានខ្លះហើយអារឿងចង់បរិຫານចង់អីវាកើតឆ្លាស់គ្នាប៉ុន្តែចិត្តអាណិតទៅជួយនឹងគឺជាទំពើល្អពិតមែនហ្នឹងអាហ្នឹងដែលមនុស្សឆ្លាតគេមិនទៅយកអាកន្លែងកខិចទេដែលព្រះបរមគ្រូព្រះអង្គឲ្យពិនិត្យមើលអញ្ចេះទៅបើយើងឃើញថាកន្លែងល្អយើងអជាមួយនឹងសេចក្តីល្អទៅណាដោយពិខុ ដើររើសសម្ពុតបាំងស្គូលដេដាចវាមានដាចវាមានអាសាច់ល្អហ្នឹងហើយវាមានដាចវាមានអាសាច់ល្អអញ្ចឹងបើយើងចង់យកមកប៉ះជីវរវាដាចបន្តិចរបស់យើងមានមានដាចបន្តិចអញ្ចឹងទៅយើងចាំបាច់ត្រូវការកណាត់ធំណាយើងត្រូវការកណាត់បន្តិចតាអញ្ចឹងក៏តូបមួយហ្នឹងវាមានអាផុយវាមានអាក្រិចអញ្ចឹងវាមានកន្លែងល្អបន្តិចហែកយកអាបន្តិចហ្នឹងមកដេបានហើយមនុស្សហ្នឹងមិនទាស់ច្រើនទេ មែនទៅឃើញកតួបនោះឃើញអវ៉ាអញ្ចឹងចោលអាសាច់ល្អដែរអញ្ចឹងឧទាហរណ៍ថានៅក្នុងចិត្តបទជនយើងរៀនទៅច្បាស់ណាស់ថាបទជនឯណាវាមានចិត្តល្អតែរហូតនោះវានៅមានតួខ្លួនវានៅមានមានអ្នកវានៅមានអាការចង់បរហាញធម្មតាអញ្ចឹងរឿងបទជនហ្នឹងបើបើឲ្យអត់មានអាហ្នឹងវាទល់តែព្រះអរិយបុគ្គលណាយើងយល់ឲ្យបានអញ្ចឹងមើល ហើយវាយើងចង់ថាទល់តែឃើញសុទ្ធសុទ្ធតែល្អសុទ្ធតែមកបានអញអជាមួយ អានោះដល់ទៅនៅមួយសង្គមអរិយបុគ្គលមនុស្សសង្គមពធជនទៅរស់ស្អីល្អសុទ្ធចឹងនោះប៉ុន្តែសេចក្តីល្អមានបើមិនមានងាប់អស់ហើយមនុស្សនឹងវាយគ្នាងាប់អស់ហ្មងវាមាន ល្អដែរឃើញគ្រោះថ្នាក់ចុកទៅជួយណាជួយណាកានឹងល្អហើយឃើញទេអញ្ចឹងយើងសួរចិត្តយើងគណៈហ្នឹងថាចុះពេល ពេលយើងគំទ្រអំពើល្អថានិយាយមកដាក់មួយយ៉ាងទៀតថាអនុមោទនាបុណ្យនឹងមានន័យថាគំទ្រអំពើល្អយើងគំទ្រ យើងឯកភាព ថាអំពើ នឹងល្អមែនគាត់ចុះទៅជួយគាត់មិនខ្លាចទេគាត់ចុះទៅជួយអីអស្ចារណាស់គាត់លះបង់យ៉ាងចិត្តយើងគំទ្រអំពើល្អចិត្តនឹងគឺក្រិចឬក៏ចិត្តល្អអាចិត្តល្អហ្នឹងហើយឈ្មោះថា បង្អោនបុណ្យរបស់អ្នកដតីនឹងមកដាក់ចិត្តយើងអានឹងយើងនិយាយដោយសន្មតទៀត ក៏ប៉ុន្តែនិយាយទៅតាមសភាវៈពិត មានន័យថាមានសេចក្តីល្អរបស់ អ្នកដតីនឹងជាអារម្មណ៍បងអោនចិត្តត្រេកអរតាមអញ្ចឹងបនរបស់គេវានៅតែរបស់គេក៏ប៉ុន្តែមានរឿងរបស់អ្នកដតីនឹងធ្វើឲ្យចិត្តនេះបងអោនទៅរកសេចក្តីល្អនឹងចិត្តយើងវាល្អដែរអាចចិត្តល្អជាមួយអំពើល្អហ្នឹងហើយគាត់ថាអនុមោទនាបន បាទជួនកាលយើងហៅថាចែកប៉ុនហៅថាអនុមោទនីប៉ុនហ្នឹងវាពាក្យបច្ចេកទេសពេកទៅវាហួសពីវិស័យធាតពិតយើងមានរាល់ថ្ងៃយើងមានទាំងអស់យើងមានតែអាចែកប៉ុនក៏យើងមានអាអនុមោទនីពីគេក៏យើងមាន ខ្វះអីស្មើឃើញឃើញគេផុសឧទាហរណ៍ផុសអឺអឺអ្នកណាមួយទៅជួយ អ្នកលង ទឹកចឹងទៅឃើញគាត់សរសើរគាត់សរសើរនឹងសំណាងណាស់បានប្អូនម្នាក់នេះគាត់ ណាពិតជាចិត្តល្អមែនគ្រាន់តែយើងឯកភាពសរសើរមនុស្សដែលកំពុងទៅធ្វើសេចក្តីល្អនឹងហើយជាអនុមោទនាបុណ្យរបស់គេប៉ុន្តែរាល់ថ្ងៃយើងទល់ថាឮគេថានោះខ្ញុំបាន ធ្វើបុណ្យហើយសូមអនុមោទនាបុណ្យខ្ញុំបានសាធុបានហៅថាអនុមោទនាមែនទេអ្នកទាំងអស់គ្នាសុទ្ធតែចេះអនុមោទនាគ្រាន់តែមិនស្គាល់អាហ្នឹងឯងដែលចាំបាច់អ្នកបង្ហាញថាស្អីជាទូអនុមោទនានោះដែលយើងអត់ដឹងហ្នឹងចាំបាច់ត្រូវការអ្នកបញ្យលពពុតអញ្ចឹង គ្រាន់តែមកបញ្យល់ឲ្យដឹងថានឹងស្អីប៉ុណ្ណឹងអ្នកទាំងអស់គ្នានោះមិនបាច់តអ្នកកាន់ពុទ្ធសាសនាទេអ្នកអត់កាន់ពុទ្ធសាសនានឹងក៏ដោយអ្នកអត់សាសនានឹងក៏ដោយអនុមោទនាបុណ្យនឹងអនុមោទនាតញយអាត្មាឃើញអនុមោទនាតញយហ្នឹងឧទាហរណ៍ថាអឺអឺឃើញស្ត្រីអាធ្លាប់ឃើញគេផុសណាឃើញស្ត្រីឆ្លងតលេនៅកដាលវាល នៅក្បែរពេទ្យហ្នឹងទៅមិនតាន់គ្នាក្រផងនៅចិត្តពេទ្យហ្នឹងស្រាប់តែមានពេទ្យស្រីនឹងយកស្អីមកបាំងជួយបកើតឃើញអ្នកសរសើរសរសើរអីពេទ្យនេះចិត្តល្អណាស់សួរថាតើពេទ្យហ្នឹងគាត់ចិត្តល្អមែនអត់ល្អមែនអាហ្នឹងប៉ុនរបស់ពេទ្យហ่ะអីចុះតែយើងសរសើរពេទ្យហ្នឹងមកពីស្អីថាមកពីចិត្តយើងវាល្អដែរកុសលហ្នឹងវាកើតព្រោះតែឃើញអំពើល្អរបស់ពេទ្យហ្នឹងចិត្តយើងវាល្អតាមដែរឃើញទេ ស្មានអ្នកទាំងអស់គ្នាមិនចេះអនុមោទនាអ្នកសើចគេនោះក៏ចេះអនុមោទនាដែរប៉ិនគាត់គ្រាន់មិនប្រើស្ទីលសាធុតែប៉ុណ្្នឹងទេគាត់មិនចេះតែហៅសាធុសាធុសាធុគាត់មិនមិនថាហ្នឹងណាប៉ុន្តែតួចិត្តគាត់ក៏ចេះអនុមោទនាដែរអនុមោទនាប្រែថាម៉េចមោទនៈប្រែថាត្រេកអរប្រែថារីករាយណាមោទនាមោទនៈហ្នឹងណាប្រែថាត្រេកអរប្រែថារីករាយអត់ដល់អនុហ្នឹងស្អីគេតាមតាម តាមស្អីដែលគេធ្វើនោះអដូចយើងឃើញអាត្មាលើកឧទាហរណ៍រឿងរឿងគ្រូពេទ្យមួយចឹងអឺដូចយើងសរសើរលោក Scott អីអឺគាត់ជួយក្មេងៗនៅកំណួលសម្រាមអីអីចឹងទៅឃើញតែសេទៅគាត់មិនមែនជា ខ្មែរទេប៉ុន្តែបេះដូងគាត់ល្អណាស់អានឹងស្អីគេអនុមោទនីហើយអានោះបើចិត្តមិនល្អមិននិយាយចឹងទេគាត់គាត់ទៅចូលចូលចេះចោះ ប្រអួតស្អីទេអាហ្នឹងមិនមែនអនុមោទនាទេទៅប៉ុន្តែឃើញគេល្អ control មែនឃើញគេជួយពេទ្យកម្មាងគោជួយពេទ្យកន្ធបុផាអីអីចឹងទៅគាត់ត្រេកអរជាមួយគេអំពើរបស់គាត់នឹងធ្វើ ពិតជាអាចជួយក្មេងបាននេះគិតទៅលោក Richner នឹងមនុស្សល្អណាស់ណោះហើយសួរថាអាគណៈចិត្តដែលយើងគ្រប់គ្រងអំពើល្អរបស់ អ្នកបង្កើតមន្ទីរពេទ្យកម្មាងគោហ្នឹងណា ដែលយើងគ្រប់គ្រងថាគាត់ធ្វើនឹងត្រូវតួចិត្តនឹងតួចិត្តអីតួចិត្តអនុមោទនាពួកយើងមានបានធ្វើណាឃើញទេអត់បានធ្វើទេប៉ុន្តែឃើញដល់ពេលគាត់ស្លាប់ទៅឃើញយើងដាក់ profile គាត់អីអីចឹងទៅ ស្ដាយមនុស្សល្អអីអីចឹងមនុស្សល្អមិនធ្វើកើតបានបានចេះស្រឡាញ់មនុស្សល្អគណៈហ្នឹងប៉ុន្តែគណៈផ្សេងពីហ្នឹងមិនដឹងប៉ុន្តែគណៈហ្នឹងដែលយើងចេះឃើញថាអូលោក Richner ហ្នឹងគាត់ ល្អណាគាត់ជួយក្មេងបានច្រើនណាសួរចិត្តអីទៅទៅទៅត្រេកអរនឹងអំពើរបស់គាត់ហ្នឹងពួកឃើញ ថាអំពើហ្នឹងវាល្អអានតួអំពើល្អហ្នឹងឯងបនរបស់គាត់អីគ្រាន់តែយើងឃើញថានឹងល្អមែនជាមនុស្សធម៌មែនអាចិត្តដែលឯកភាពដោយការយល់ដឹងហ្នឹងមហាកុសលញាណសម្បយុទ្ធកើឡើងជាអនុមោទនានឹងចឹង ព្រោះវាចង្អៀតណាស់រឿងចែកប៉ុននិងរឿងអនុមោទនារាល់ថ្ងៃហ្នឹងវាទល់លឺថាអូសូមអនុមោទនាប៉ុនខ្ញុំបានហៅថាចែកអូដល់ពេលឃើញចឹងមកខ្ញុំសាធុទៅបានហៅថាអនុមោទនាមែនទេអាហ្នឹងវាគ្រាន់តែពាក្យគេនិយាយសម័យពីមុនណាឥឡូវយើងមិននិយាយហ្នឹងហើយទៅយើងនិយាយតាមរបៀបយើងទៅគាត់ធ្វើអំពើល្អណាស់ខ្ញុំចូលរួមគ្រប់គ្រងនៅអំពើហ្នឹងគេណាពាក្យចឹងចឹងខ្វាយនេះនិយាយវាស្មើនឹងសាធុនឹងឯងណាអាពាក្យហ្នឹងណាសាធុមានន័យថាម៉េចកន្លែងហ្នឹង សាធុប្រែថាប្របីអំពើដែលអ្នកធ្វើនឹងប្របីល្អត្រឹមត្រូវសាធុនឹងប្រែចឹងប្រែចឹងសាធុវាមាន2 3ន័យបើគិតថាយល់ព្រមអីមួយក៏យើងហៅថាសាធុដែរអញ្ចឹងអញ្ចឹង មានន័យទលំទលេទៀតគ្រាន់តែរឿងអនុមោទនាបើមិនយល់អភិធម្មក៏យល់មិនបានមែនទេតើទទួលទៅយល់អភិធម្មហ្នឹងបានយល់ថាតើការអនុមោទនាមានន័យថាម៉េចសារ៉ាត់ជឹមខ្ញុំកណានៅភ្នំពេញបាន ស្ដាប់ពាក្យទូនមានអប់រំប្រធររបស់លោកម្ចាស់គ្រូតាមរយៈវីដេអូคลิปជាច្រើនតែមិនដែលបានចូល ក្នុងវីដេអូ live របស់លោកម្ចាស់គ្រូទេ ខ្ញុំគិតថាមាន ការយល់ដឹងច្រើនជាងកាលដែលមិនទាន់បានស្ដាប់ព្រះអង្គហើយក៏មានការប្រតិបត្តិផ្នែកផ្លូវចិត្តបានច្រើនគួរសមដែរមានមួយចំណុចដែលខ្ញុំកណាបានអឺបានគិតថាត្រឹមត្រូវ ដែលលោកម្ចាស់គ្រូធ្លាប់ មានសង្ឃនិកាដែរថាបើយើង ចង់អប់រំគេទល់តែយើងធ្វើជា model ជាងមណាក៏សម្គាល់ឃើញមានអ្នកអប់រំធัวខ្លះចំណាយ ពេលចូលរួមវិបស្សនាជាច្រើន ខំប្រឹងផ្សព្វផ្សាយធម៌តាម Facebook ក៏ច្រើនដែរប៉ុន្តែអ្នកទាំងនោះបានឲ្យដឹងថាគាត់ចង់បានល្បីឈ្មោះគាត់នៅមាន ភាពឆេវឆាវច្រើន បើនរណាសួរគាត់ដែលមិនសូវស្របគាត់អឺមិនស្រូវមិនសូវស្របគាត់ គាត់តែង ថាឲ្យឌឺដងឲ្យចំណែកអ្នកខ្លះមានយោបល់ថាកុំសូវចាប់អារម្មណ៍នឹងរឿងនឹងអីសូមយកចិត្តទុកដាក់នឹងពាក្យចាស់ដែលពោលថាពុតគ្រូកុំត្រាប់ច្បាប់គ្រូឲ្យយកខ្ញុំមិនមានសំណួរលោកចាស់គ្រូមួយថាតើបំណូលពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក ត្រឹមត្រូវយកមកអនុវត្តដែរឬទេអឺត្រូវដោយអន្លើវាមិន គ្រប់គ្រាន់ពេញលក្ខណៈទេវាអាស្រ័យទៅលើអ្នកនិយាយទៅទៀតបើវាចេញពីគ្រូខូចពាក្យហ្នឹងវាអត់មានប្រសិទ្ធភាពប្រមាណទេក៏ប៉ុន្តែបើចេញ ពីអ្នកដតីផ្សេងវាអាចមានប្រសិទ្ធភាពដែរឧទាហរណ៍ថាគាត់នឹងមានចំណេះល្អណាស់មានចំណេះល្អប៉ុន្តែតែការប្រព្រឹត្តរបស់គាត់នឹងមិនសូវល្អទេប៉ុន្តែយើង យើងរៀនវាអត់ចូលសោះពីមនុស្សអញ្ចឹងមើលអាទង្វើរបស់គាត់មើលទង្វើរបស់គាត់យើងដូចពិបាកស្ដាប់ពិបាករៀនជាមួយប៉ុន្តែអ្នកដតេខ្លះគាត់ឃើញថាមានប្រយោជន៍កូនអើយក្មួយហើយកុំមើលអាកន្លែងខុសនឹងមើលអាកន្លែងចំណេះចំណេញមែនតើខ្លួនឯងយកតែកន្លែងត្រូវទៅអានឹងអាចមានប្រយោជន៍តែមិនមែននិយាយដោយមេយាទេមិននិយាយដោយមេយានិយាយដោយលក្ខពុតនិយាយចង្អុលប្រយោជន៍ពិតប្រាកដប៉ុន្តែបើចេញពីគ្រូនឹងតែម្ដងគ្រូនឹងខូចតែមក ពុតគ្រូកុំត្រាប់ច្បាប់គ្រូឲ្យយកណាកណាធ្វើអីខូចកុំធ្វើតាមធ្វើតាកន្លែងល្អបានណាអាហ្នឹងចេញពីគ្រូខូចនិយាយចឹងមកប៉ុន្តែបើសិស្សហ្នឹងជាមនុស្សដែលចេះគិតចេះពិចារណានៅតែបានប្រយោជន៍ខ្លះណាខូចតែឯងនឹងធ្លាក់នរកតែឯងណាយកតែកន្លែងល្អនៅតែយកកន្លែងល្អបានប៉ុន្តែអឺ ឲ្យវាពេញលក្ខណៈដូចគ្រូល្អដើរតួជាគំរូតែម្ដង វាមិនដូចទេខានបានប្រយោជន៍ខ្លះតែហើយក៏ជាពាក្យបញ្ញាក់កុំឲ្យទៅឃើញថាអឺឲ្យតែគ្រូធ្វើអីវាសិតតែល្អទាំងអស់នោះណាល្អមួយយ៉ាងទៀតនោះអាចអ្នកខ្លះគាត់និយាយ គាត់និយាយដោយចិត្តបរិសុទ្ធទេណាខ្ញុំក៏មានកិលេសដែរខ្ញុំនិយាយនេះខ្ញុំបញ្យល់តាមពាក្យព្រះអរិយបុគ្គលសភាពធម្មជាតិវាអញ្ចឹងខ្ញុំក៏ធ្វើមិនបានអស់ដែរគាត់លាតតដាងណាអញ្ចឹងចំណុចណា ដែលមិនល្អសូមអ្នកទាំងឡាយគុំធ្វើតាមអីវាជាចរិតតល់ខ្លួនរបស់ខ្ញុំទេខ្មែរក៏ធ្លាប់និយាយនៅកន្លែងហ្នឹងខ្មែរបានប្រាប់ឬឬថាខ្មែរមានកិលេសកំហុសឆ្គងតែងតែមាន ចឹងកន្លែងណាដែលវាមិនត្រឹមត្រូវកុំកុំយកប៉ុន្តែមិនមែនព្យាយាមធ្វើឲ្យខុសទេតែធ្វើម៉េចកិលេសវានៅមានអាហ្នឹងក៏មិនអីដែរក្រែងយើងវាចូលទៅក្នុងជំនឿសុបគេហៅងប់ហ្វេនកាប់មុខអ្នកខ្លះទៅចូលក្នុងហ្វេនកាប់មុខគ្រូនិយាយល្អក៏ល្អតាម គ្រូធ្វើស្អីដែលមិនល្អក៏ក៏លែងគិតថាមិនល្អហើយ ព្រោះគ្រូធ្វើទៅហើយគ្រូនិយាយពាក្យអាក្រក់មិនក៏និយាយពាក្យអាក្រក់តាម គ្រូជេរបចោគេក៏ជេរតាមអាហ្នឹងដែលដែលទាំងការបរៀនទាំងពុតរបស់គ្រូហ្នឹងយើងអត់បានរែងណាអញ្ចឹងពាក្យហ្នឹងអាចមានប្រយោជន៍ដែរថងថា បញ្ញាយើងកុំងប់កុំងប់ពេកព្រោះគ្រូហ្នឹងជួនកាលក៏ មិនជួនកាលភាកច្រើនបច្ចុប្បន្នហ្នឹងក៏សិតតែបឋិជនទេកុំឲ្យតែឃើញអីសិតតែត្រូវសិតតែត្រូវកុំចេះតែយល់ទាំងអស់ណារហូតដល់មានកំណាត់ចេះទៀតថា ពុតគឺចរិយាមិនប្រសើរគ្រូធ្វើ ដំណើរដូចម្ដេចក្ដីកុំយកសម្រាប់អបរិស័យត្រាប់ថ្មីត្បិតខុសក្បួនតម្រាណាអានឹងគាត់បញ្ញាក់បញ្ញាក់ចាស់បុរាណគាត់បញ្ញាក់កុំយកទាំងអស់រែងយកតែកន្លែងត្រូវបានហើយ ជាពាក្យអប់រំទូទៅមានប្រយោជន៍ខ្លាំងហ្នឹងបើជាពាក្យអប់រំទូទៅមានប្រយោជន៍តែបើគ្រូនិយាយលាក់ពុតលាក់មយាកែខ្លួនឯងអាហ្នឹងវាជារឿងកំហុសរបស់គ្រូក៏ប៉ុន្តែបើជាពាក្យទូនមានបញ្ញាទូទៅហ្នឹងហើយចឹងបានដូចសិស្សដែលមករៀនមួយអាត្មាក៏ដោយអាត្មាមិនដែលបិទទេចង់ស្ដាប់អ្នកណាស្ដាប់ទៅបានអាត្មាថាស្ដាប់យកតែកន្លែងល្អបានហើយ ចឹងកន្លែងល្អល្អបានហើយក្បាលហ្នឹងកុំឲ្យធ្វើជា memory គេដាក់មកប្រមាណយកប៉ុណ្ណឹងនោះព្រោះមនុស្សសិតតែមានកិលេសចឹងយកតែកន្លែងល្អទៅកន្លែងណាល្អយកទៅកន្លែងណាមិនល្អត្រូវរែងចោលត្រូវជំរុះចោលកុំប្រកាន់ថានេះជាគ្រូហើយត្រូវតែតាមទាំងអស់ចឹងណាពាក្យអញ្ចឹងល្អព្រោះឥឡូវអាត្មាមើលមនុស្សយើងវាច្រើនថាតាតាងប់ហើយបាច់និយាយមក ស្អីក៏ល្អទាំងអស់ហ្នឹងកាយឡើងកើតដែរប៉ុន្តែបើជាអ្នកទូនមានគេ ជាអ្នកដឹកនាំ គេចង់ឲ្យវាមានប្រសិទ្ធភាពបានចម្រើនទាំងខ្លួនឯងបាន ចម្រើនទាំងអ្នកដតីហ្នឹងវាទល់តែយើងហ្នឹងស្រឡាញ់អាសេចក្តីល្អនោះនឹង ព្រះប្រមគ្រូព្រះអង្គសំដែងមិនអាត្មាអ្នក ថាខ្លួនឯងទេគាត់ថាតាមព្រះអង្គថា បុគ្គលទូនមានគេយ៉ាងណា ខ្លួនឯងហ្នឹងគប្បីធ្វើយ៉ាងនោះទៅមិនលំបាកក្រោយណាពួកពាក្យត្រឡប់ពាក្យច្រាស់ពាក្យត្រឡប់មកវិញហ្នឹងវាវាមិនសូវសម្បូរទេហើយយើងហាមគេកុំឲ្យផឹកស្រាបើតែយើងផឹកវាអត់ល្អទេហើយមួយទៀតនេះច័ន្ទរស្មីកណា អកុសលវិបាក ជាផលរបស់អកុសលកម្មនិង អហេតុកៈកុសលវិបាកជាផលរបស់កុសលកម្មចុះអហេតុកៈកិរិយាចិត្ត3ដួងជាផលរបស់កម្មណាអត់អត់មែនជាផលអត់មែនជាកម្មបង្កើតផលហៅថាអព្យាកតាឃើញណាអព្យាកតាអាហៅថាកិរិយាសំទោសពីរនោះក៏ជាអព្យាកតាដែរ ដែលឈ្មោះថាកិរិយាមានន័យថាវាខណ្ឌកើតឡើងដោយបច្ច័យផ្សេងខុសពីកម្មកម្មមិនបង្កើតវាទេ តែវាកើតដោយបច្ច័យផ្សេងបច្ច័យផ្សេងរបស់វាដូចជាវត្ថុនិស្សយបច្ច័យនៅមានអរមណបច្ច័យនៅមានអញ្ញមញ្ញបច្ច័យនៅមានអនន្តរបច្ច័យអីនៅមានបច្ច័យច្រើនទៀតគ្រាន់តែបច្ច័យរបស់វានោះមិនមែនកម្មទេ ចឹងណាតែវិបាកបច្ច័យដោយ ត្រង់របស់វាគឺកម្មដល់កិរិយានេះបច្ច័យដោយត្រង់របស់វាមិនមែនកម្មទេមានបច្ច័យផ្សេងផ្សេងមិនមិនឯងឯងកើតត្មងទេណាវាមានបច្ច័យរបស់វាដែរគ្រាន់ថាវាកើត មិនមែនកើត ព្រោះកម្មចាស់ហើយក៏មិនដើរតួនាទីបង្កើត ផលថ្មីដែរទៅឈ្មោះថាជាកិរិយា ឈ្មោះសារ៉ាសាំសំប្រសិនបើគេរំលោភសិទ្ធធ្វើបាបយើងហើយនៅស្ងៀមមិនតបតខ្លាចមានបាបឬក៏រើបំរះដើម្បីតបតវិញក្នុងភាព ត្រឹមត្រូវតើនេះអាចបាបឬទេតឬមិនតត្រូវមើលស្ថានភាពចឹងបាន រឿងរ៉ាវទាំងឡាយហ្នឹងយើងថាតក៏មិនបានថាមិនតក៏មិនបានព្រោះរឿងខ្លះត្រូវតហើយរឿងខ្លះតវាអត់ប្រយោជន៍អញ្ចឹងអញ្ចឹងត្រូវមើលស្ថានភាពតាមរឿងរឿងខ្លះត្រូវកិច្ចឧទាហរណ៍យើងជាជាជាអី ជាសត្វប្រះហើយអ្នកតាមប្រមាញ់យើងជាខ្លាអញ្ចឹងមកគម្រាមចង់ចាប់យើងស៊ីសំណួរសួរថាគួតអត់ឆ្លើយថាម៉េចគួតឬក៏តួគួរត់ហ្នឹងហើយហើយបើមិនមិនតហើយមិនរត់ទេអាហ្នឹងល្ងង អញ្ចឹងមិនតឲ្យមិនរត់ទៀតលោកងងហើយបើតឈួតសតពួកអត់មើលកម្លាំងខ្លួនឯងអញ្ចឹងវាមិនសំខាន់ថាពីណាថាយើងកំសាកថាយើងខ្សោយថាយើងអីតែយើងមានមើលស្ថានភាពអញ្ចឹងណាមើលស្ថានភាពតនឹងឈ្នះអត់តគេនឹងឈ្នះអត់អញ្ចឹងត្រូវមើលខ្លួនយើងផង បើអ្នករំលោភយើងជាខ្លាហើយយើងជាជាជាជាសត្វប្រើសមួយតែឯងហើយសំណួរសួរថាគូតអត់ឬក៏នៅស្ងៀមតក៏ល្ងងអាស្ងៀមក៏ល្ងងដែរបញ្ហាគឺរត់ហ្នឹងហើយបើរត់បានហ្នឹងឧទាហរណ៍មួយទៅមួយទៀតអ្នកធ្វើបាបយើងហ្នឹងកម្លាំងប្រហាក់ប្រហែលយើង គួតអត់ទេគួតបានតទៅពូកម្លាំងស៊ីសងគ្នាដែរតាអាចទៅតាមផ្លូវច្បាប់អាចទៅតាមមានគ្នាគ្នាគ្នាជួយ ទៅអាចដោះស្រាយបានរឿងហ្នឹងពាក់ព័ន្ធដីធ្លីក៏ដោយអីក៏ដោយយើងមានបងប្អូនស្គាល់យើងមានយើងចេះច្បាប់ យើងស្គាល់តឡាការស្គាល់អីតទៅនៅស្ងៀមធ្វើអីព្រោះឱកាសរបស់យើងអាចតបានត្រូវតត មិននៅស្ងៀមទេនៅស្ងៀមអស់ណាដីហ្នឹងហើយដល់អស់ទៅយើងចប់បញ្ហាដែរអត់អីស៊ីហ្នឹងណាចឹងបានជាចេះតែច្រឡំច្រឡំថាងតកាន់ធោឲ្យអត់តមែនទេណ៎ណានិយាយចឹងណ៎ណាយកធោទៅនិយាយចឹងខុសហើយមើលព្រះបរមពោធិសត្វមើលដែលចៅពីណាម្ដងនិយាយពីដោះស្រាយបញ្ហាដូច គេហៅដឹកកម្មរន្ទះអញ្ចឹងកាលនៅជាពពុទ្ធសាសមើលមកបានព្រះអង្គដោះដោយបញ្ញាទៅកាលនៅមហោសុតអីជាមួយអាចារ្យសេនកៈអីព្រះអង្គឯណាមិនតបើមានពេលខ្លះព្រះអង្គរត់សិនទៅមិនបានរត់មើលទៅវាមិនឈ្នះមិនឈ្នះវារត់សិនទៅរកយុទ្ធសាស្ត្រថ្មីឃើញទេជាបន្តដោយកំហឹងអត់មើលយុទ្ធសាស្ត្របានត្រឹមអ្នកក្លាហានល្ងងហ្នឹងឧទាហរណ៍ដូច ពេលមួយដែលក្រុមអាចារ្យសេនកៈពាត់ព្រះអង្គជាប់ព្រះអង្គនៅលើភ្នំមកកាលនៅជាពពោស័តនៅជាមហោសតកងតបតិចហើយកងតបសត្រូវច្រើនប៉ិនព្រះអង្គនៅក្នុងព្រៃគេក៏ហ៊ានចូលដែរចូលមិនដឹងថាកងតបព្រះអង្គមិនស្ទង់កម្លាំងព្រះអង្គអត់ដឹងហ្នឹងហើយអញ្ចឹងប្រើឧបាយ ហើយគេប្រើយុទ្ធសាស្ត្រជេគេជេគេបចោអាកំសាអានដើរក្នុងស្នោកបើឯងខ្លាំងចេញមកប្រយុទ្ធជាមួយអញអីគេចេះតែជេណាជេជេបឆោតឲ្យចេញអញ្ចឹងគេជេអញ្ចឹងគួរដើរតួក្លាហានចេញទៅវៃទេចេញទៅឈួតសុតឃើញទេអញ្ចឹងពេលថាគួរតឬអត់មើលតាមស្ថានភាពមើលកម្លាំងខ្លួនយើងអាដែលយើងប្រើការឆ្លៀស ប្រើយោនិសោមនស្ការៈក្នុង ការគិតពិចារណានោះអញ្ចឹងបានចម្លើយហ្នឹងស្មើឆ្លើយថាគួរតឬអត់ឆ្លើយវាមិនត្រូវទេតឬអត់ត្រូវមើលប្រភេទរឿងរឿងខ្លះត្រូវតរឿងខ្លះដឹងតទៅអីផងតនាំបានចិត្តមនុស្សខ្លះឧទាហរណ៍មនុស្សខ្លះជេរយើងអញ្ចឹងយើងតនាំបានចិត្តទុកវាជេរទៅចង់ជេរជេរទៅវាអត់មានគ្រោះថ្នាក់អីផងណាវាអត់ប្រយោជន៍តព្រោះវាអត់មានគ្រោះថ្នាក់អីទេ កាយក៏វាមិនឈឺចិត្តក៏វាមិនអីហើយការងារយើងក៏មិនស្ទះអីហើយគេសុបាយចិត្តជេជេនឹងតទៅអីគេនេះរឿងចឹងចឹងនឹងតទៅអីតែបើរឿងពាក់ព័ន្ធនឹងដល់រាងកាយទៅដល់ការរស់នៅក្នុងសង្គមយើងរស់វាពិបាកហើយវាមិនយុត្តិធម៌អីហ្នឹងត្រូវមើលវាត្រូវតអត់បើមិនតវាត្រូវគ្រោះថ្នាក់ចេញចុះអញ្ចឹងត្រូវមើលទៅលើប្រភេទរឿង គ្រាន់តែពាក្យថាខន្តីធម៌ហ្នឹងព្រះអង្គឲ្យទៅសម្រួលចិត្តយើងនោះបើសិនបើយើង មិនមានខន្តីទេវាគ្រោះថ្នាក់ឧទាហរណ៍ដូចដូចមហោសុតដែលនៅមហោសុតដែលនៅនឹងព្រៃហ្នឹងចឹងហើយនឹងកូនតាហាន តិចតួចហ្នឹងនៅពេលនោះបើសិនជាព្រះអង្គអត់មានសេចក្តីអត់ធន់ណា អត់មានខន្តីអត់មានសេចក្តីអត់ធន់ទេនៅពេលគេជេរប្រមាថថាអាកំសាអាអន់អាញីគេចិត្តតែជេរជេរខឹងបើសិនព្រះអង្គក្រោតខឹងមែនខឹងនឹងពាក្យសម្ដីគេឲ្យដើរតួធ្វើអ្នកក្លាហានចេញមកគេវាយងាប់តបគេរាប់ម៉ឺនឯងប្រហែល100នាក់ឃើញទេអញ្ចឹងព្រះអង្គដោះស្រាយមិនឥឡូវសំណួរក្នុងរឿងហ្នឹងឥឡូវឆ្លើយគួរតអត់តបយើងតិច តបយើងតិចតបសត្រូវច្រើនជាងរាប់រយដងហើយគេនៅព័ទ្ធជុំវិញភ្នំបើគេជេរប៉ុណ្ណឹងហើយក៏ចេញទៅធ្វើអ្នកក្លាហានតគេត្មងណាល្ងងឲ្យឆ្លាតល្ងងដល់ព្រះមហោសថលោកមើលទី1តែចេញទៅងាប់ហើយនៅទេប៉ុន្តែមិនមែននៅស្ងៀមទេរោវិធីឃើញទេ នៅពេលដែលចិត្តនឹងវាស្ងប់បញ្ញាវាធ្វើការនឹងលំអរបស់ខន្តីចឹងតាលំអរបស់ខន្តីនឹងវាទៅខំក្រងចិត្តកុំឲ្យកលុកកុំឲ្យល្អក់ហ្នឹងហើយចឹងទៅលោកប្រើឧបាយពេលយប់ហ្នឹងប្រើកូនតាហ៊ានតែ4 10នាក់ទេឲ្យដើរដុតភ្នក់ពេញតែភ្នំពេលថ្ងៃឲ្យគោឲ្យហើយចឹងទៅយប់ទៅដុតនៅនេះផងដុតនោះផងស្រែកយោយោ អុយតាហ៊ាននៅខាងក្រៅមើលឃើញ ថា តាណាក៏តបនេះពេញតែមកភ្នំឃើញប្រើឧបាយនេះដើម្បីពជាពេល គេផ្ដាច់ស្បៀងទៀតហើយស្បៀងហ្នឹងអាចនៅបានតែប្រហែល4 10ថ្ងៃអស់ហើយអញ្ចឹងប្រើវិធីអីលោកទុកកម្លាំងជីកដីបញ្ជូនតបចេញតាមក្រោមដី ដល់ពេលចុងក្រោយវាលុតភ្លើងអស់អត់ឃើញនាំគ្នាចូលទៅបាត់អស់ហើយជីងតាមអងម៉ងតាមដីទៅបាត់ទៅទៅរួចខ្លួនទៅកែនតបពីក្រៅមកវិញបានវាយឈ្នះអញ្ចឹងចម្លើយសួរថាគួរតឬអត់ត្រូវមើលលើហេតុការថាគួរតអត់ហេតុខ្លះគួរតហេតុខ្លះមិនគួរតហេតុខ្លះគួរនៅស្ងៀមហ្នឹងហេតុខ្លះ មិនតហើយក៏មិននៅស្ងៀមដែររត់បើរកអាចរត់បានអញ្ចឹងត្រូវមើលលើស្ថានភាពហ្នឹងហើយអញ្ចឹងវាសំខាន់វាមិនបាបបាបអីកុំគិតតែរឿងហ្នឹងគិតថាតើវាមានប្រយោជន៍ឬអត់ពេលយើងតទៅហ្នឹង យើងថាកំតអីនំតបាបណាថាអញ្ចឹងព្រះឯណាថាអញ្ចឹងព្រះម្ដាលថាអញ្ចឹងទេអញ្ចឹងបានថាយើងរៀនមិនស្រួលហ្នឹងគឺយើងយកយកអាអាការយកខុសរបស់យើងយកទៅប្រឡាក់មេគាដ៏ត្រឹមត្រូវរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងដែលមានអឺលំអដែលมันអាចកាត់ថ្លៃបានបងមែន oh nih nhà, nya semua ya đăng chia sùm nấu rồi có ấy đây về như này chương sọc đài នៅភូមិគោកអំពិលចំណោះវត្តបវរពោថ្លឹងឃុំលេត្រីស្រុកស្វាយតងខេត្តអាងយ៉ាងអូកម្ពុជាក្រមសូមស្វាគមន៍ព្រះអង្គចាស់ ពីចម្ងាយវិចម្រើនពរញាតិញោមកម្ពុជាក្រមផងឃើញឃើញកំណើនអ្នកមើលនៅកម្ពុជាក្រមច្រើនបន្ទាប់ពីភ្នំពេញទៅគឺនៅកម្ពុជាក្រមហ្នឹងឯង ណាមានចម្ងល់ក្នុងសំណួរ2 1អ្នករសាអបោសុតមានលោកគ្រូធំធំលោកអាចារ្យធំធំនិយាយថាបើ មិនបានកំណត់កាលអបោសុតពេលអរុនរះអរុនពោមាសទេ អាចពិសាបាយបានមិនខុសអ្វីទេសំបីអ្នកឈឺក៏ដោយអាចហូបបាយបានកាលណាជា ចាំមកសូមឧបោសថវិញក្នុងបិដកភាគ50ទំព័រប៉ុណ្ណេះព្រះពុទ្ធត្រាស់ទំព័រពី179នេះត្រាស់សួរនឹងពួកសក្យបុត្រថាការរសាអបោសុតគ្រប់កាលទាំងពួងដែរឬបានខ្លះមិនបានខ្លះហើយព្រះថាអ្នកទាំងឡាយពិតជាឥតលៀបហើយ ពាក្យថា បាននោះមិនដឹងជាវាចេញមកពីណាចេះហូរទឹកភ្នែកបាទអឺបានមកពីណាបានមកពីការថាតតគ្នានឹងឯងព្រះមិនថាចឹងទេបងដូចដោយវិន័យហាមមហាផលអីហ្នឹងលោកមកឆាន់ទឹកដូងអីពេលលសៀលបានទេ ឆានទឹកដូងកស៊ីលដូចតែឆានបាយដែរណាហើយវិន័យចេះតគ្នាលោកនៅស្រុកថ្មាដល់ទៅពោធិ៍សាត់គេអត់ឆានពេលកស៊ីលលោកថាអីវិន័យនៅខេត្តតកៅឆានទឹកដូងពេលល្ងាចបានវិន័យពោធិ៍សាត់គេអត់ឲ្យឆានអាហ្នឹងវិន័យគាត់អ្នកថាខ្លួនឯងយើងយកទៅវិន័យព្រះមួយមកមហាផលហ្នឹងអត់បានទេពេលសៀល តែរឿងពាក្យថាតគ្នាហ្នឹងវាពិបាករូបភពណាហ្នឹងគ្មានចាក្នុងណាផងរឿងរឿងតគ្នានឹងចេះលឿនជាង ជាងអ្វីដែលពុទ្ធសម្ដែងទី2ប្រសង់ឡើង ក្រេអភិធម្មឡើងមេតិកាសោធរកំដរខ្មោចនោះ ជាកិច្ចប្រសង់គួរធ្វើ ដើម្បីដំគុំដំកើងព្រះពុទ្ធសាសនា ឬសូមមេត្តាឆ្លើយបំភ្លឺដោយ អនុគ្រោះ គ្មានទេវាកើតពីជំនឿថាបើមានលោកនាំមុខទៅនាំពលឹងខ្មោចទៅ ជំនឿជឿអញ្ចឹងប៉ុន្តែគិតតាមវិន័យខុសសុទ្ធអាហ្នឹងពួកឡើងលើក្រេស្នែងគេសែងដល់គេសែងត្រូវអាបត្តិដូចដូចបាចិត្តយៈអីមិនដែរអាត្មាច្រឡំបើមិនទុកគាត់បាចិត្តយៈដូចបាចិត្តយៈព្រោះអឺវាពាក់ព័ន្ធនឹងយាន យានក៏ដោយក្រេស្នែងក៏ដោយជីសัตว์ផ្ទាល់ក៏ដោយឲ្យតែកម្លាំងគេនិយាយរួមទៅតែកម្លាំងគេជីអាទេសគោជីអាទេសសេះចាជីអាទេសគោជីអាទេសសេះជីសេះជីតម្រៃជីកបីជីគោជីសេះឬក៏ជីមនុស្សមនុស្សគេអៀវទៅអីចឹងអត់ឈឺផងបើឈឺអានឹងរឿងផ្សេងបើលោកឈឺនិយាយ បានតែតែពេលឈឺទេបើអត់ឈឺអត់ឲ្យជិះជិះត្រូវតុកនិយាយរួមអត់ឲ្យគេងប្រវាញ់កម្លាំងគេគេជ្រះថ្លាក៏ដោយគេមិនជ្រះថ្លាក៏ដោយគ្មានអំណាចយើងមើលមកប្រវត្តិមានពីណាដែលសែងព្រះព្រះសម្មាសម្ពុទ្ធណាដែលឲ្យគេសែងអត់បងថែមទាំងបញ្ញត្តិមិនឲ្យមិនបាច់ដល់គេសែងផងគណៈគណៈលើអតេះឲ្យគេអូសកុំឲ្យជិះកម្លាំងគេណា ប៉ិនបាពីតដើមរួចអានឹងជីបានបើជីបានហ្នឹងវាទល់ថាបើថាគោដល់គោឈ្មោលទៀតអត់ឲ្យជីហតេះគោញីទេហ្នឹងហើយពួកអីព្រោះកម្លាំងញីហ្នឹងវាខ្សោយគោឈ្មោលវាខ្លាំងសត្វហ្នឹងអញ្ចឹងមនុស្សក៏អញ្ចឹងដែរបើថាមនុស្សប្រុសអូសបានមនុស្សស្រីអូសមកឲ្យជីទៀតឈឺក៏ដោយវាពាក់ព័ន្ធនឹងកម្លាំងផងពាក់ព័ន្ធនឹង គួយលើយានមើលគេពីក្រោយទៅវាកើតតម្រេកកើតអីលោកខលខលអញ្ចឹងវាគ្មានរឿងតម្កងតម្កាំងស្អីទេហ្នឹងហើយតម្កងតម្កាំងមានតែនាំគ្នាសិក្សារៀនសូត្រហើយជំរុះចោលនៅស្អីដែលខុសខុសធ្វើអ្វីដែលត្រូវត្រូវឡើងវិញអាហ្នឹងហើយលើកតម្កើងនៅក្នុងធម៌វិន័យមួយមួយសើតតែមានហេតុផល មិនបាច់ដល់អភិធម្មទេតែវិន័យហ្នឹងក៏មានហេតុផលក្នុងហ្នឹងដែរពេលនេះព្រះអង្គមកឲ្យជិះហ្នឹងរឿងអីរឿងមកឲ្យកេងប្រវាញ់កម្លាំងគេហ្នឹងណាមិនឲ្យកេងប្រវាញ់កម្លាំងគេហើយមិនឲ្យតកុំតកើងខ្លួនឯងនោះវាធ្វើដូចជាស្ដាច់ដូចជាអីហ្នឹងវាមិនសមទេណាទៅណាគេសែងហ្នឹងពួកអ្នកលេងតាអញ្ចឹងពួកអ្នកលេងដូចសរីបុតកាលនៅជាកុហកទៅតាណាគេសែងទៅអញ្ចឹងទៅ ពួកអ្នកលេងកាមគុណទៅណាគេសែងហើយយើងលោកស្អីដែរឲ្យគេសែងហ្នឹងយានឥឡូវយើងចេះជិះបានហ្នឹងដែលយើងអនុលោមទេបើសម័យពុទ្ធកាលហ្នឹងឲ្យតែយានអត់ជិះទេព្រោះវាអត់មានយានយន្តវាមានតែយានទឹមអញ្ចឹងសម័យហ្នឹងណាយានទឹមគោទឹមកបីទឹមសេះទឹមអីចឹងទៅវាពឹងកម្លាំងសัตว์បណ្ដាការហ្នឹងលោកនិយាយតែយានហ្មង ជិះយានអត់បានប៉ុន្តែយាន កាលនោះវាទឹមវាអត់មានយានម៉ាស៊ីនណាឥឡូវនេះ យើងជិះយានដែរប៉ុន្តែយើងអនុលោមទៅចោះថាយានហ្នឹងវាអត់មានកម្លាំងអូសបោះសัตว์បោះមនុស្សទេមនុស្សគ្រាន់តែកាច់ចកូនអង្គុយធម្មតាទេអាទុំមុខនៅទៅសារម៉ាស៊ីនអញ្ចឹងយើងអនុលោមតែយើងជិះបានទៅហើយរឿងដែលឲ្យធម្មវិន័យនេះឬក៏ពុទ្ធសាសនានេះរីចម្រើនមាន5 ក្នុងអង្គតរនិកាយបញ្ចកនិបាននេះច្បាស់ទី1ពុទ្ធបរិស័ទនឹងរៀនរៀនណារៀនអ្វីដែលព្រះអង្គបរៀនមកដោយសេចក្តីគោរពហ្នឹងរៀនជាទ្រឹស្ដីបត់រៀនជាពាក្យបង្រៀនរៀនជាពាក្យព្រានបណ្ដៅរបស់ព្រះអង្គដោយសេចក្តីគោរព ទី2ហ្នឹងគឺស្វាត់ជាយដោយសេចក្តីគោរពស្វាត់ជាយហ្នឹងមិនមែនដូចយើងរាល់ថ្ងៃយើងយកស្វាត់ជាយមកសូកក្នុងកម្មវិធីប៉ុណ្ណាហ្នឹងវាមិនសូវបានប្រយោជន៍អីហ្មងបានតែរឿងសារប្រពៃណីប៉ុន្តែស្វាត់ជាយសំខាន់ត្រង់អីសំខាន់ត្រង់ថាវាចាំអញ្ចឹងណាគេស្វាត់ជាយហ្នឹងគេស្វាត់ជាយឲ្យចាំកុំឲ្យវាភ្លេចបាត់អស់មួយទៀតអសកច្ចំធេរិន្តិត្រួត្រងត្រួត្រងដោយសេចក្តីគោរពហើយ អឺទី4ហ្នឹងគឺថា ការសិក្សារៀនសូត្រហ្នឹងត្រូវសង្កេតពិនិត្យអត្តន័យឲ្យបានត្រឹមត្រូវផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវមិនចេះតែរៀនទេហរសកច្ចੰធម្មងឧបបរិខន្តិហ្នឹងគឺថាពាក្យនីមួយនីមួយខ្លឹមសារនីមួយមួយត្រូវផ្ទៀងផ្ទាត់វាមើលជាមួយកម្ពីដេកាក្តី ឬក៏បើសម័យនោះវាអត់មានកាពីអីទៅសភៅអីទៅផ្ទៀងគឺផ្ទៀងជាមួយអ្នកចេះដឹងជាពហុសោតអីចឹងយកទៅផ្ទៀងមើល មិនចេះចាំអីមកមានអ្នករឹងតឹងអត់ទេគឺត្រូវទៅផ្ទៀងមួយអង្គមិនឃើញតែមិនតន់ច្បាស់ទេទៅមួយអង្គទៀតប៉ិនតរោអ្នកតអ្នកចេះដឹងឯណាមិនតរោមនុស្សអត់ចេះមកជួយផ្ទៀងទេហើយនៅពេលដែលផ្ទៀងផ្ទាត់នឹងបាន ត្រឹមត្រូវហើយខ្លួនយើងក៏យល់ថាល្អហើយចុងក្រោយគឺបដិបត្តិសក្កចាំងធម្មងបដិបត្តិចន្តិបងថាអ្នកធូរនឹងការប្រព្រឹត្តបែបនឹងមានពេលណា ធម្មវិន័យនឹងរីកចម្រើនពេលហ្នឹងហើយពេលណា ដែលរបស់ទាំង5នឹងធ្លាក់ចុះអត់មានអាលាយបងថាលាយហើយហើយយើងដាក់អ្នកអ្នកមកពីមុខមួយបងថាធម្មវិន័យនឹងនឹងដរធានទៅដោយសារហេតុ5ដែរទី1ពុទ្ធបរិស័ទអត់រៀនដល់អត់រៀនបានអីស្វាត់ជាយដល់អត់ស្វាត់ជាយបានអីត្រួតត្រងដល់មានអីត្រួតត្រងចងចាំទុកផង បានអីយកទៅផ្ទៀងផ្ទាត់ ដកមានទៀងទាត់ឲ្យដឹងខុសត្រូវផងបានស្អីបប្រតិបត្តិត្រូវវាមានតែខុសហ្នឹងហើយអញ្ចឹងមិនអាលាយអាលាយនឹងលាយអញ្ចឹងតែយើងនៅតែមិនសូវឲ្យតម្លៃរឿងរៀនហ្នឹងដឹងមិនមកវាវាមិនសម្បូរមិនសម្បូរទៅវាអត់ស្រូបអត់ទាញអ្នករៀនឲ្យបានច្រើនអញ្ចឹងបានចេះតែខំនិយាយទៅបានអ្នករៀនច្រើនទៅដើម្បីឲ្យ ការសិក្សាហ្នឹងវាបានទលំទលេទៅអ្នករៀនទៅគាត់បានទទួលផលប្រយោជន៍ពីការសិក្សាចេះដឹងច្រើនទៅឲ្យទៅស្រូបទាញអ្នកដែលមិនចង់រៀនហ្នឹងឲ្យរៀនដែរតែបើអ្នករៀនហ្នឹងតិចពេកវាអត់អាចជាមេស្រូបសម្រាប់អ្នកជំនាន់ក្រោយទៀតបានទេមួយយ៉ាងយ៉ាងគូ មានរូប profile ជាបបចិត្តសួរថាតើគួរធ្វើខ្លួនយ៉ាងណា ដើម្បីឲ្យคลายខ្លួន ជាមនុស្សល្អអានឹងយើងនិយាយធ្វើប្រព្រឹត្តខ្លួន ជាមនុស្សល្អប្រព្រឹត្តខ្លួន ជាមនុស្សមិនល្អនឹងយើងនិយាយដោយសន្មត់ ក៏ប៉ុន្តែអត់មាននរណាអាចធ្វើខ្លួនឲ្យល្អឲ្យអាក្រក់បានទេ ពីព្រោះមានឈ្មោះថាជា មនុស្សល្អឬក៏មនុស្សមិនល្អវាប្រសូតចេញពីក្នុងមកអញ្ចឹងវាកើតពីការយល់ត្រូវសិនបើសិនបើមិនមានការយល់ត្រូវទេ ប្រព្រឹត្តក៏មិនត្រូវហើយបើប្រព្រឹត្តមិនត្រូវហើយគឺមានន័យថាខុសហើយបើខុសហើយគឺមិនល្អនឹងឯងដូច្នេះភាពជាមនុស្សល្អឬក៏មនុស្សមិនល្អវាជាផលនៃការប្រព្រឹត្តចឹងណាផលនៃការប្រព្រឹត្តហើយការប្រព្រឹត្តបានយ៉ាងណានោះវាស្រេចទៅលើការយល់ដឹងអញ្ចឹង កតាបឋមនឹងត្រូវចម្រើនការយល់ដឹងពាក់ព័ន្ធពីការខ្សែគប់ឡើងទៅក្នុងមង្គលសោតព្រះបរមគ្រូលើកព្រះគាថាដំបូងឡើយហ្នឹងគឺពាក់ព័ន្ធនឹងការខ្សែគប់នឹងតែម្ដង យើងខ្សែគប់មនុស្សបែបណា យើងនឹងបានជះឥទ្ធិពលពីមនុស្សបែបនោះបន្តិចម្ដង បន្តិចម្ដង បន្តិចម្ដង ដោយមិនដឹងខ្លួន ព្រោះពុទ្ធជនយើង គ្រប់គ្នាហ្នឹងប្រៀបដូចជាបាតដៃមានតម្បៅចឹងចឹងស្អីដែលចូលមកដូចជាឆ្នាំពឹសចឹងត្រូវប្រយ័ត្នប្រយែងក្នុងការខ្សែបគប់បាទខ្សែបគប់អ្នកលេងលបែងលេងលបែងខ្សែបគប់អ្នកផឹកយូយូផឹកខ្សែបគប់អ្នកជក់យូយូជក់ខ្សែបគប់អ្នកដើរលេងយប់ដើរលេងណាតិចណាស់ដែលថា អាចទប់តែងខ្លួនឯងបានព្រោះការសេពគប់វាមិនមែនត្រឹមតែជាការរាប់អានសាមញ្ញអីយូរយូរទៅវាចូលចិត្តលើអំពើចូលចិត្តការប្រព្រឹត្តចូលចិត្តទាំងចំណង ចំណូលចិត្តរបស់មនុស្សដែលយើងសេពគប់នឹងទៀតផងអឺមេតហូអាត្មា ឆ្លើយខ្លីៗឲ្យអស់សំណួរក្នុងនេះហើយបើមានសំណួរកើតឡើង នៅក្នុងការ live នេះអាត្មានឹងអាចឆ្លើយខ្លះទៀតមកឆ្លើយខ្លីៗឈ្មោះមេតហូអឺមានសំណួរមួយមួយឆ្ងល់យូរហើយហេតុអ្វីបានជាប្រជាជនខ្មែរយកចង្ហាន់ទៅវត្តតែថ្ងៃបុណ្យភាគច្រើនតែបើថ្ងៃអត់បុណ្យវិញវត្តខ្លះរកតែចង្ហាន់ឆាន់មិនចង់បានផង ហ្នឹងហើយអាហ្នឹងវាតស៊ូពួកគាត់ថាហេតុអីបានគាត់គាត់យកទៅតែថ្ងៃហ្នឹងអញ្ចឹងណាការយល់របស់គាត់ហ្នឹងយ៉ាងម៉េចថ្មឆ្លើយដូចឆ្លើយចំនួនពួកគាត់ តែបើតាមថ្មសង្កេតទាំងខ្លួនឯងពីមុនមកផងថាវាជាទម្លាប់មិនមែនជាការយល់ដឹងទេវាជាទម្លាប់ជាប្រពៃណី ធ្លាប់មកអញ្ចឹងណាដូចថាដល់ថ្ងៃសិលដល់ថ្ងៃបុណ្យអីចឹងទៅគាត់ធ្លាប់នាំគ្នា ទៅអញ្ចឹងហើយម្យ៉ាងទៀតបើទៅរាល់តែថ្ងៃក៏វាក៏វាពិបាកនឹងរបាយទៅដែរមាន កំណត់ពេលវេលាអញ្ចឹងទៅគាត់គិតចេះតែឆ្លៀតទៅបានមួយសប្តាហ៍ម្ដងអញ្ចឹងណាហើយបើឲ្យពួកគាត់ទៅរាល់ថ្ងៃក៏វាពិបាកដែរអញ្ចឹងហើយបានជា ពពៈបរោះយើងនឹងកំណត់ឲ្យមានពេលព្រោះអ្នកខ្លះបើអត់មានថ្ងៃពិសេសទេអត់ទៅសោះហ្មងអញ្ចឹងបានប្រពៃណីហ្នឹងវាមិនមែនសុទ្ធតែអាក្រក់ទេចាស់ចាស់គាត់បង្កើតមកហ្នឹងមិនមែនសុទ្ធតែមិនល្អទេ នៅក្នុងន័យល្អដែរតែគ្រាន់ថាតើយើង ធ្វើយ៉ាងណាឲ្យឲ្យវាល្អតាមបំណងរបស់គាត់អញ្ចឹង ហើយបើយើងធ្វើតាមការយល់ដឹងវិញថ្ងៃនោះក៏យើងទៅទៅឆ្លៀតពេលបានក៏ទៅទៅហើយបើយើងយល់ថាទេលោកមិនឆាន់តែថ្ងៃសិលឬក៏ថ្ងៃបុណ្យឯណាថ្ងៃអត់សិលក៏លោកឆាន់ដែរមើលថ្ងៃហ្នឹងលោកបានអីឆាន់អញបានអីឆ្ងាញ់ចែកលោកខ្លះអាហ្នឹងក៏អត់អីអត់បញ្ហាអីទេហ្នឹងហើយប៉ុណ្ណឹងມັນជាអីចម្លែកទេប៉ុណ្ណឹងទៅសួរគាត់ទៅដឹងទៅតាមទម្លាប់រហូតដល់កើត ហួសពីទម្លាប់ទៅវាទៅជារឿងតែបើមិនបើមិនធ្វើថ្ងៃហ្នឹងទេមិនមិនបានប៉ុនអីចឹងទៅណាអាហ្នឹងវាហួសពីទម្លាប់ជាប្រពៃណីវាទៅជាជំនឿវិញមួយទៀតនេះឈ្មោះមាសវងសាថ្វាយអង្គមពីស្រុកខ្មែរសំសួរថាមានអបាសកធ្វើខួបប្រកេនប្រសង់ដោយមានការផ្លុំទៀនដូចបរទេស តើទង្វើ នោះសំរុំឬក៏ខុសវិន័យសង្ឃដែរឬទេ គួរពុំគួរសូមអធិស្ឋាននិយាយរួមទៅវាមិនសំខាន់ថាធ្វើតាម ខ្មែរឬក៏ធ្វើតាមបរទេសទេតែយើងត្រូវពិនិត្យថាតើយើងធ្វើដើម្បីសេចក្តីសង្វេគឬក៏ដើម្បីកពួនកិលេសដើម្បីសុបាយឬក៏ដើម្បីសង្វេគដល់សង្ខារធម៌បើពពៈបរោះយើងធ្វើក៏ដូចជាខូបកំណើតចឹងដែរ បុណ្យចម្រើនបជនអីចឹងណាប៉ុន្តែកម្មដែលលោកធ្វើហ្នឹងมันប្រព្រឹត្តទៅ ដើម្បីភ្លើតភ្លើនទេมันដើម្បីភ្លើតភ្លើនទេ លោកយកកម្ម3យកមកធ្វើដូចជាអជីវិតមហកម្មជាការអបស្ទប់ជប់លៀងជីវិតនឹងជប់លៀងដោយអំពើល្អធ្វើដើម្បីឲ្យជីវិតនឹងបានប្រសើរដោយឃើញថាសង្ខារធម៌នឹងមិនទៀងឃើញ ថាមួយឆ្នាំនឹងក៏ឡងបាត់ទៅទៀតហើយ អនុប្រទានកម្មដើម្បីអនុគ្រោះដល់ជីវិតយើងរស់តែឯងក៏មិនកើតអនុគ្រោះជីវិតគេផងអីចឹងទៅ